សួស្តីរតនាអូនបែកគ្នាយូរថ្ងៃនេះអឺមកចែកគ្នាលេងតិចទៅភ្ញាក់គេមិននេះមុនទៅធ្វើការហ្នឹងវាសាបែកបងមួយយើងយូរហ្នឹងអត់មានអីបិទប្រកបអីវិធានបត់អីចេះនិយាយលេងទៅហ្នឹងអឺសុខសប្បាយទាំងអស់គ្នាបងប្អូន បាទជំរាបសួរណាពលរដ្ឋបាទជំរាបសួរណាបងប្អូនខ្លះយកផ្ញើសារមកក្នុងបកបាត់វាយយូរទៅណាបងឯងហ្នឹងឡើយជំរាបសួរឡងហេជំរាបសួរសវណ្ណាបាទជំរាបសួរអឺសារ៉ាត់បាទបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទជំរាបសួរសេរីអូនហ្នឹងណាបងសុខសប្បាយ Mm-hmm. ណាហានជួបគ្នាយូរមែនតើហ្នឹងហើយដោយសាររវល់ការងារក៏ច្រើនហើយណាដោយសារឃើញមានបញ្ហាមួយមិនដឹងយ៉ាងម៉េច Facebook ឥឡូវគឺការ like ការអីហ្នឹងដូចជាពិបាកមែនតើហ្នឹងហើយគឺដូចជាមិនសូវមានគេឃើញណាពេកលោកវិធានសំរងស៊ីពេកថ្នាក់ដឹកនាំសង្គមជាតិទាំងអស់មានបញ្ហាហ្នឹងមិនដឹងយ៉ាងម៉េចហ្នឹងហើយ អឺហើយបងប្អូនខ្លះក៏សួរថាដើរឃើញបងផុសអីអាលីងសោះអញ្ចឹងខ្ញុំផុសតាំងរាល់ថ្ងៃហ្នឹងទេឆ្ងល់ដែរហ្នឹងបាទជំរាបសួរបងប្អូនអរគ្នាបាទជំរាបសួរមករកខ្មែរជំរាបសួរវិឆ័យណែខ្ញុំមិនមានវិធានបត់អីទេប៉ុន្តែគាត់បែកបងប្អូនយូក៏ឡើងមកនិយាយលេងទី1ទី2អឺចង់និយាយរឿងហ្នឹងណា ស្រុកទេសយើងទីទួយពីនេះពីនោះខ្លះហ្នឹងហើយមកជំរាបសួរអឺ interview so វិញសូសៅបាទហ្នឹងហើយបាទជំរាបសួររំដួលជំរាបសួរអឺបាទច្រើនបាទសិង្ហាងបាទជំរាបសួរបងប្អូនអរគ្នាបាទបាទឥឡូវយើងចាប់ផ្ដើមរឿង មានបន្តិចខ្ញុំច្បុយច្បុយតិចតិចទៅជែកគ្នាលេងនេះរឿងលុយជាតិអឺលោកអឺសុំបាទរឿងกระดาษប្រាក់ខ្មែរយើងណាខ្ញុំជឿថាបងប្អូនយើងបានដឹងហើយហ្នឹងហើយវាជារឿងមួយសំខាន់គឺលោកសុំ30បាទដែលជា ហៅថាទីសាងបាលរងនៃធនាគារជាតិកម្ពុជាត្រីជាន់ខ្ពស់នៅធនាគារបឹងក្រហមអឺបានថ្លែងណាថ្លែងថាពលរដ្ឋខ្មែរគួរតែភ្ញាក់រលឹកណាចេះលើកតម្កើងដែលយកចិត្តទុកដាក់ក្នុងការ លើកតម្កើងលុយជាតិកណ្ដាស់ប្រាក់រៀលជាតិបែរមកចាយលុយជាតិទៅជប់ចាយលុយដុល្លារអីអញ្ចឹងទៅ អឺខ្ញុំគិតថាការលើកឡើងនឹងវាត្រឹមត្រូវក៏ប៉ុន្តែអ្វីដែលយើងគិតថាវាអត់សមរម្យគឺហើយយើងទទួលយកមិនបាន គឺថាដោយសារប្រជាពលរដ្ឋចាយលុយខ្មែរដោយសាររបបហ៊ុនសែនហ្នឹងឯងដោយសារតែពួកមីរំដងហ៊ុនសែនហ្នឹងឯងតែពួកនឹងចាយនាំចាយលុយបរទេសណាបើពួកនឹងអត់នាំចាយលុយបរទេសគ្មានដណាគេចាយទេណា ជាមើលប្រទេសឡាវសម្បីតាឡាវតិចយកលុយរៀលយើងយកទៅចាយបានតទៅលោណាតិចយកលុយដុល្លារឯកាន់ទៅយកទៅចាយទិញឯវ៉ៃអវ៉ាន់នេះបានអត់បានសម្បីអាឡាវក៏ប៉េះជាប់យើងហ្នឹងនេះតទៅលោយួនក៏ដូចគ្នាតែយើងយកលុយដុល្លារហ្នឹងទៅដូរទៅធនាគារយកលុយដុំបានដើរទិញឯវ៉ាន់បានថៃក៏ដូចគ្នាអានោះវាជាច្បាប់អន្តរជាតិណាមាន ប្រទេសខ្មែរមួយខ្ញុំជឿថាមានប្រទេសខ្មែរមួយទេ ដែលចាយលុយអាណាធិបតេយ្យអញ្ចឹងទូទាំងប្រទេសចាយលុយដុល្លារនិងលុយខ្មែរនៅខាងលិចគេចាយលុយបាត នៅខាងកើតគេចាយលុយដុំណាឃើញទេសួស្តីសុផាតហ្នឹងឯងសួស្តីលោកស្រីតូឡាហ្នឹងសុខសប្បាយណាសួស្តីម៉ាក់បញ្ញាសួស្តីលោកស្រីសុភាពហ្នឹងឯងអញ្ចឹងអឺ អានឹងមូលហេតុអីខ្ញុំនិយាយខ្ញុំជឿថាប្រហែលជា clip 2 3ដែលខ្ញុំមកនិយាយមូលហេតុដែលគេមិនចាយលុយ real ហើយគេចាយលុយដុល្លារដោយសារអីអានោះវាតកតងទៅនឹងថាអឺទី1ស្រួលលួចណាស្រួលលាក់ណាស្រួលលួចស្រួលស្រួលលាក់ស្រួលលៀងឃើញទេលុយដុល្លារ អញ្ចឹងមូលហេតុហ្នឹងគឺយើងមិនបាយឆ្ងល់ទេស្រុកខ្មែរដោយសារមន្ត្រីស្រុកខ្មែរពួកបព្វជិជនខ្លាយទៅជាអភិជនអស់ហើយខ្លាយទៅជាពួកមូលធនអស់ហើយពួកយើងដឹងហើយពួកបព្វជិជនគឺជាបកកុម្មុយនីសណាពួកបកកុម្មុយនីសយើងមើលឃើញដោយ CCP រាល់ថ្ងៃមហាសេដ្ឋីបើយើងមិនដឹងថាទ្រព្យសម្បត្តិមក CCP គឺ billionaire ពូទីនអាចចាត់ទុកថាជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនលើសលប់ជាងគេលើពិភពលោកច្រើនជាងអេឡុនមុសទៅទៀតណាពូទីនឃើញប្រទេសកុម្មុយនីបងប្អូនហើយបងប្អូនដឹងថាទ្រឹស្ដីគូកុម្មុយនីគឺយ៉ាងម៉េចគឺថាអប់ពួកមូលធនពួកមូលធននោះពួកអ្នកមានណាពួកបកកុម្មុយនីបង្កើតឡើងដោយសារអីគេតស៊ូរំដោះវណ្ណៈ ណារំដោះវណ្ណៈកំចាត់ពួកមូលធនណាហើយគេយកវណ្ណៈអធននឹងមកដឹកនាំពួកវណ្ណៈអធននឹងគឺថាក្នុងសង្គមនឹងត្រូវតែរស់ដោយស្មើភាពគ្នា ទាំងទ្រព្យសម្បត្តិដល់ពិសិដ្ឋមនុស្សការរស់នៅគឺថាស្មើគ្នាទាំងអស់គ្មានអ្នកមានគ្មានអ្នកក្រជាគោលការណ៍គេអញ្ចឹងណាត្រូវស្អីក៏ដោយគឺស្មើគ្នាទាំងអស់បងប្អូនមើលទៅ មើលពួកអាកាន់អំណាចនៅ ក្នុងរបបកុម្មុយនីសទាំងអស់សូតែពួកមូលធនអស់ពួកនឹងខ្លាយជាមូលធនអស់ប្រមូលធនពួកវាខុសពីមូលធនពួកប្រទេសសេរីណាមូលធនពួកប្រទេសសេរីគេរកស៊ីចំណេះដឹងគេបង្កើតក្រុមហ៊ុនគេបង់ពន្ធត្រឹមត្រូវមានតម្លាភាព ជួយប្រទេសជាតិបង្កើតការងារពួកវាខ្លាយជាមូលធនអីគេវាជន់ករាណាវាលួចលុយជាតិណាវាយកទ្រព្យសម្បត្តិជាតិធ្វើជាទ្រព្យសម្បត្តិតខ្លួនដូចពូទីនអញ្ចឹង ព្រេងរបស់រដ្ឋវាខ្លាយជាព្រេងរបស់ពូទីនទាំងអស់អាពួកដែលអភិជននៅជុំវិញពូទីនដែលគេដាក់ទណ្ឌកម្មទាំងអស់ជាង100នាក់សម្រាប់ពូមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារអ្នកខ្លះគាត់ណាកប៉ាល់វាជិះអាទូកវាទូកវាវាជិះកំសាន្តមួយតម្លៃតិចបំផុត100លានដុល្លារទៅ600លានដុល្លារ គាត់ណាកប៉ាល់វាជីកំសាន្តដើរលេងជាលក្ខណៈគ្រួសារស្រីញីអូនបងអីហ្នឹងឃើញទេតម្លៃថោកបំផុត1 100លានដុល្លារណាពួកអាកប៉ាល់ពួកអាអ្នកមានពួកសូវៀតពួកហ្នឹងសុទ្ធតែមន្ត្រីជុំវិញពូទីនទាំងអស់ពូទីនឲ្យរស៊ីនេះឲ្យរស៊ីនេះចែកពីហ៊ុនឲ្យទាំងអស់ឃើញទេទ្រព្យសម្បត្តិទ្រព្យសម្បត្តិជាទាំងអស់ហ្នឹងវាឲ្យគ្នាវារស៊ីទាំងអស់ឃើញទេដូចហ៊ុនសែនរាល់ថ្ងៃគេដីបឹងព្រៃភ្នំ សម្បទានឲ្យទ្រីភាពសម្បទានឲ្យកូនខ្លួនឯងកាត់ដីឲ្យកូនឯងកាត់បឹងកាត់អីឲ្យបាក់ពួកខ្លួនឯងទាំងអស់អានោះអញ្ចឹងហ្នឹងហើយអញ្ចឹងយើងឃើញពួកហ្នឹងគេអត់នេះទេគេចូលចិត្តចាយលុយដុល្លារស្រុកខ្មែរខ្ញុំបញ្ជាក់គឺថាគេអត់ចាយលុយខ្មែរដោយសារពួកហ្នឹងពួកកុំមុនីរាល់ថ្ងៃវាคล้ายទៅជាពួកមូលធនអស់ហើយហើយលុយវាបានមកពីលួចជាតិ អញ្ចឹងវាស្រួលលួចស្រួលលាក់និងស្រួលលៀតឃើញទេវាមានអាស្រួល3ហ្នឹងអញ្ចឹងគេអត់ចង់ទេស្រួលលួចយ៉ាងម៉េចបើធម្មតាបងប្អូនបើថាពាន់យើងដុល្លារលួចជាលុយខ្មែរយកទៅទុកនៅឯណាធនាគារយើងស្រុកខ្មែរយើងលុយគិតជាពាន់លានដុល្លារ3 4 5000លានដុល្លារគិតជាលុយខ្មែរធនាគារខ្មែរមានលុយដាក់សង្ស័យលុយខ្មែរបោះពុំអត់មានគ្រប់ចំនួនផង3 4 5000លានដុល្លារ អត់មានទេស្រួលអញ្ចឹងវាយកលុយដុល្លារហើយលួចឃើញព្រៃឈើទ្រព្យសម្បត្តិទាំងអស់លួចឃើញយ៉ាងណាហ៊ុនសែនបើតាមការស្មានពីឆ្នាំពីអដែងក្រសួងការបរទេសអាមេរិកឆ្នាំ2005ហ៊ុនសែនមានលុយប្រហែលជា500លានដុល្លារហ្នឹង2005ចុះមកឥឡូវ2022ហ៊ុនសែនមានលុយមកហើយយើងអត់ដឹងទេហ្នឹងហ្នឹងឃើញទេ ឡើយជំរាបសួរបងប្អូនអរគ្នាឡើយជំរាបសួរលបងមៀតភូមិខ្មែរជំរាបសួរកហ្នឹងហើយអឺយីណានឡើយជំរាបសួរយីណានអូនហ្នឹងហើយអញ្ចឹងបងប្អូនឃើញទេគឺមកតំណឹងហើយអញ្ចឹងមានគេយកលុយដុល្លារទៅបើចាយលុយដុល្លារហើយកាលណាចាយលុយដុល្លារអញ្ចឹងវាយ៉ាងម៉េចវាអត់ត្រូវការបង់ពន្ធ ណាលុយយកមកទុកបងប្អូនគេយកទៅទិញស្អីទិញឡានទិញវីឡាទិញដីណាផ្ញើឲ្យកូនគេទៅនៅក្រៅប្រទេសដាក់ធនាគារយ៉ាងម៉េចក៏បងប្អូនដែរណាហើយបើសិនយើងយកលុយខ្មែរយើងចង់ដាក់លុយធនាគារឲ្យកូនទិញផ្ទះក្រៅប្រទេសអឺដូរផ្ទេទៅជាដុល្លារឲ្យកូនទៅចាយវាក្រៅប្រទេសវាត្រូវដូរឃើញទេហើយបងពុនជូនរដ្ឋក្នុងទូខាត់ ខាតហើយយ៉ាងម៉េចទៀតធម្មតាក្នុងច្បាប់បើយើងយកលុយទៅដាក់ គេត្រូវយកឈ្មោះយើងណាឈ្មោះយើងណាយើងដាក់ក្នុងធនាគារដាក់ឈ្មោះយើងហើយយើងកាលណាយើងដូរណាដូរអរូបិយប័ណ្ណពីប្រភេទមួយទៅប្រភេទមួយគឺទៅយកតាំងពីប៉ាសពតលិខិតឆ្លងដែនអត្តសញ្ញាណប័ណ្ណយកកត់ទុកក្នុងទាំងអស់ជាភស្តុតាងអញ្ចឹងអាហ្នឹងវាអាចជាភស្តុតាង ពួកក៏លួយបានលួយមកពីណាច្រើនណាស់1000លានដុល្លារ100លានដុល្លារអូស៊ីអីហ្នឹងហ៊ុនសែនណាមន្ត្រីហ៊ុនសែនអញ្ចឹងគេអត់ធ្វើទេអូយយើងលួយដុល្លារប្រាប់ហ្នឹងដាក់យកផ្លុកផ្លុកផ្លុកផ្លុកផ្លុកចាយទៅក្រៅប្រទេសផ្លុកផ្លុកផ្លុកពេលខ្វល់លួចយកមកឲ្យស្រួលបន្តិចពេលពួកវាលួចច្រើនណាស្រួលលួចណាហើយស្រួលលាក់លាក់ទៅក្រៅប្រទេសបែកឲ្យបងប្អូនទាំងអស់ bạch tử ca tự xem ban ấy vô tự đại vô đại vô đại vô lui một phút mau vina bạch khoang thấy nhé hay sủa liếm nên cái khoáng ưu tiên buôn cô trao hôn sen một tray hôn sen lui lui cùng lúc chiên ba mà mà mơ được là đọc mơ được là vô từ tình đầy thấy nhé lui nước lui máu à lui lui bán đấy vô từ tình đấy lấy mà mà bán បើថាដីលុយមកបាន10000ដុល្លារឬក៏ទៅទិញដីជាហិកតាបើហិកតា100000ដុល្លារណាយកលុយតបាច់យកទៅយកលុយដុល្លារគិតជាដុល្លារបើសិនជាតំណែងស្រុកខ្មែរគេចាយលុយខ្មែរត្រូវយ៉ាងម៉េចអាពួកដែលលួចលុយជាតិបានលុយមកពីក្រៅជាដុល្លារវាយកត្រូវទៅដូរនៅធនាគារហើយវាត្រូវបង់ពន្ធប្រមាណជា100ចូលរដ្ឋ ហើយត្រូវកត់ឈ្មោះអតសញ្ញាណបានបានលុយមកពីណាពីណាអូឯ10មក100,000ដុល្លារដូចយកលុយខ្មែរទៅទិញដីនោះបានដោហើយថ្ងៃក្រោយគេតាមដានស្រួលប្រហើយដល់ហើយអញ្ចឹងបាច់មានលុយដុល្លារលួចពីជាតិគម្រោងជាតិបានហ្នឹងទៅទិញឲ្យទាំងដងឲ្យគេទាំងដងមិនបាច់ពីជីស្នាបែអីក៏ប្រកាយបាត់ទៅរួចបាត់ដល់ហើយគេលក់អាដីហ្នឹងណាបានប្រហែល120,000ដុល្លារមាន បានវាទៅត្រឹមត្រូវយកមកដាក់កងពលាគេសួរលោកបានលុយមកពីណាអាយអាដាមលុយលក់ដីនេះនេះប្លង់ដីកាត់ឈ្មោះកាត់ជានេះគាត់មកទិញដីខ្ញុំតាហ្នឹងហើយលុយនេះទៅជាលុយស្រងច្បាប់គេលៀងឲ្យបាត់ឃើញទេអាហ្នឹងហើយគេធ្វើអីគេធ្វើបើកកន្លែងការាអូខេ KTV ហាងកាហ្វេហាងបាយទៅលុយលួយជាតិបានទលៀនទលៀនហ្នឹងណា ទាំងលានដុល្លារហ្នឹងយកទៅបើកហាងបើអីទៅមានណាលុយស្រុកខ្មែរចាំបាច់អីលុយយកឯងទៅចាយទៅបាច់ទៅបាច់ហ្នឹងមិនចាំបាច់ដូរជាលុយខ្មែរអញ្ចឹងដល់ពេលគេបើកហាងអីហើយហ្នឹងអាហ្នឹងលុយខ្វៅយកទៅចាយទៅដល់ចំណូលវិញលុយស្របច្បាប់បាត់ឃើញទេអាហ្នឹងឯងអញ្ចឹងមកខ្ញុំចង់បញ្ជាក់ស្រុកខ្មែរគេអត់ធ្វើទេ ហើយប្រទេសមួយកាលណាយើងអត់ចាយលុយខ្លួនឯងក៏មកអួតថាខ្មែរវាជាប្រទេសដែលមានអធិបតេយ្យភាពពាក្យថាអធិបតេយ្យភាព គឺជារបស់យើងគ្រាន់តែអានឹងមួយគឺយើងបាត់អធិបតេយ្យភាពហើយណាបង្ហាញថាយើងគ្មានអធិបតេយ្យភាពទេហើយក៏មកក្រោមក្រោមស្រឡាញ់ស្អីណាពួកអបរទេសយើងត្រូវតែការពារអធិបតេយ្យភាពខ្មែរមិនអោយដល់ណាបំពេញអធិបតេយ្យភាពខ្មែរបោកអាហ្នឹងខ្ញុំចង់ជាបងប្អូនយើងឲ្យយល់ណា បងប្អូនទៅឃើញថៃស្រុកថៃអាណាដើរចាយលុយបរទេសមួយគ្រប់ទីកន្លែងទៅយួនទៅឡាវម៉ាឡេសិង្ហបុរីខ្ញុំចង់និយាយថាពិភពលោកអត់មានលុយបរទេសណាទៅចាយអញ៉ែញ៉ៃលុយស្រុកខ្មែរនេះណាលុយរៀលដុល្លារទូទៅខាងលិចចាយសាលុយបាតខាងកើតចាយសាលុយដងអត់មានទេអត់មានទេណាហើយមូលហេតុអីបានគេឲ្យចាយលុយបាតខាងលិច ពីព្រោះប្រជាជនខ្មែររកស៊ីលុយបាតពួកអាឈ្មួញឈ្មួញពួកអាមន្ត្រីដែលរកស៊ីនាំតំណែងចូលហ្នឹងវាអត់ចង់បងពុនណាវាអត់ខ្វល់រឿងបងពុនវាកិច្ចពុនវារកស៊ីចំណេញគ្នាវាអញ្ចឹងយកលុយបាតមកចាយលុយបាតទូទាត់ជាលុយបាតគ្មានខ្វល់អីមិនបាច់ខ្វល់រឿងលុយខ្មែរអត់ឲ្យតម្លៃអីតែពួកហ្នឹងអាខាងកើតអញ្ចឹងដូចគ្នាសតតាពួកមន្ត្រីស្រុកខ្មែរហ្នឹងពីចាយលុយដងហ្នឹង ណាវាអញ្ចឹងបង់ពន្ធកិច្ចពន្ធហើយនឹងកិច្ចអំពើពុករលួយណាអញ្ចឹងប៉ុណ្ណឹងបងប្អូនមិនឆ្ងល់ស្រុកខ្មែរអត់មានទេអញ្ចឹងហើយដូចដែងស៊ុំហ្នឹងហើយស៊ុំ30ហ្នឹងដែលនិយាយហ្នឹងដែលជាមន្ត្រីជាន់ខ្ពស់នៅធនាគារបងកហនហ្នឹងថាប្រជាជនខ្មែរគួរតែងាកមកចាប់អារម្មណ៍ក្នុងការចាយលុយរៀលខ្មែរដើម្បីលើកតម្កើងលុយរៀលខ្មែរអញ្ចឹងទៅណា យើងជាខ្មែរយើងគួរលើកតម្កើងមួយយើងទៅជុកចាយដុល្លារទៅសុំទៅមើលកងអតាហ្នឹងមើលហើយកូនតាហ្នឹងគ្រួសារតាហ្នឹងមើលចាយលុយខ្មែរលុយដុំហើយលុយដុល្លារហ្នឹងឯងទៅមើលហ៊ុនសែនកូនចៅហ៊ុនសែនពួកប្រៃ CV ទាំងអស់ចាយលុយអីចឹងមកខ្ញុំចូលនិយាយថាពួកអបៈប្រជាជនណាបើនិយាយពីសម្ដីវាស្ដាប់លងខ្ញុំណាតែក៏មើលទៅមើលវាហ្នឹងហើយអំណាចលើវា គ្រប់គ្រងច្បាប់លើពួកវាហើយមកនិយាយតប៉ែតដាតដា30 40ឆ្នាំរឿងងាយតាណារឿងងាយតាហ្នឹងហើយវាមានអីពិបាកផងណាធ្វើតាមច្បាប់ចាំទៅគឺវាចប់បាត់ហើយដោយប្រទេសគេប្រទេសសុំឯកាពេកឡាវមួយជាប់យើងក៏វាត្រូវកើតដែរយកលុយដុល្លារយកទៅចាយស្រុកវាមកយកលុយរៀលយើងយកទៅចាយស្រុកវាមកវាឲ្យចាយតើក៏ដូរ ដូរហើយដូរធនាគារហើយបានយកមកសេញអីវ៉ាត់មកណាអានោះច្បាប់ប្រទេសណាក៏ដូចប្រទេសណាដែរណាប្រទេសណាក៏ដូចប្រទេសណាដែរគេគិតអំពីអធិបតេយ្យភាពរបស់ខ្លួនធំហ៎ហើយកាលណាប្រទេសយើងចាយលុយសលុយបរទេសយើងទៅថាប្រធិបតេយ្យភាពយ៉ាងម៉េចអាហ្នឹងវាជានិមិត្តរូបមួយនៃអធិបតេយ្យភាពរបស់ជាតិណាស្រុកខ្មែរមើលទៅតំណែងនាំចូលមក ស្ករកស៊ូស្អីស្អីទុកត្រីទុកស៊ីសតាសបទេអាហ្នឹងក៏យើងបាត់អធិបតេយ្យភាពដែរវាជាផ្នែកមួយបង្ហាញនៅអធិបតេយ្យភាពកិត្យានុភាពរបស់ជាតិសាសន៍ក្នុងប្រទេសហ្នឹងណាសេដ្ឋភាពជាខ្មែរយធំអឺដោយខ្ញុំពិចារណាដូចនៅប្រទេសនេះចឹងដូចនៅថៃចឹងបងប្អូនទៅមើលតំណែងថៃគប់កោគប់អីអានាំចូលមកពីក្រៅប្រទេសក៏ដោយក៏ត្រូវតែមានផ្លាកបិទវាយជាអសរថៃដែរ ដូចទៅនេះចឹងមីនាំកញ្ចប់មកនាំមកសង្កេះសង្កេះពីពីថៃប៉ុន្តែអាផ្លាកខាងក្រៅត្រូវតែសរសេរមកផ្លាកព្រីឡើយយកមកបាត់ពីខាងលើនោះសិតតែអសរសុយឯទាំងអស់មិនមកទាំងដល់ទេសុំទូសំបីតាស្លឹកក្រៃខ្ញុំប្រាប់វាអសរ វាអត់មានវាយអសរខ្មែរដាក់ដាក់សាស្ត្រក្រៃទេអសរថៃដាក់ស្លឹកក្រៃទេវាដាក់ស៊ីទ្រូនខ្ញុំប្រាប់វាដាក់ភាសាភាសាទៅនាំមកពីថៃនាំមកពីយួនណាវាមកដល់នេះវាហាយវាត្រូវតែដាក់ផ្លាកអសរសួយឯងទាំងអស់សម្បីតែមកទេខ្ញុំប្រាប់អរយល់ណាឥឡូវហ្នឹង អ្នកដែលអត់ចេះភាសាចង់រៀនចាប់ចេះសូម្បីតែបង្អមមកដល់នេះក៏ត្រូវតែវាយអសរជួនជាតិវាដែរភាសាវាដែរអត់មានអសរថៃអសរយួនទេបងអមពួកថៃពួកយួននាំមកយល់ទេនាំចូលមកប៉ុន្តែប្រទេសនេះគឺពេលគេប្រើភាសាហ្នឹងមិនមែនភាសាថៃមិនមែនភាសាយួនមិនមែនភាសាខ្មែរមិនមែនភាសាចិនទេត្រូវតែសរសេរអសរជាតិសាសគេហ្នឹង បាត់នៅលើហ្នឹងពេលអញ្ចឹងយើងឃើញផ្លែតចូលកន្លែងណាហាងណាមិនថាតំណែងមកពីណាសុទ្ធតែអសរជាតិសាសគេទាំងអស់ប្រទេសគេទាំងអស់ព្រោះមានមួយផ្នែកអសរបរទេសហ្នឹងទៅប៉ុន្តែអសរប្រទេសជាតិគេហ្នឹងត្រូវតែនៅឈរមុខផ្លាកគឺផ្លាកហ្នឹងឃើញអានោះយល់ចុះស្រុកយើងហ៊ុនសែនមានដែរគិតថាហ្នឹង40ឆ្នាំជាងពួកបកវិជាជនមានដែរខ្វល់រឿងហ្នឹងហើយមាត់វាលងលងលងលងលងរឿងអធិបតេយ្យភាព លើកតម្កើងខ្មែរលើកតម្កើងផងណាមើលទៅវាជាក់ស្ដែងហើយលើកតម្កើងមួយរៀលមើលពួកវាទៅធ្វើពួកវាដែលលើកតម្កើងមួយរៀលពីកាលណាពួកវាចាយ40ដុល្លារណាឃើញទេរឿងងាយណាអត់មានអីពិបាកទេគ្រប់តំណែងទាំងអស់វាយផ្លាកដោយប្រទេសគេហើយដាក់ជាតម្លៃលុយរៀលតែប៉ុណ្ណឹងអ្នកលក់ទាំងអស់ ត្រូវតែទូទាត់ថ្លៃតំណែងជាលុយរៀលអ្នកណាហុចដុល្លារមកអ្នកណាហុចបាតមកអ្នកណាហុចដុំមកអត់យល់ដាច់ខាតគឺមនុស្សឲ្យមកស្រុកនេះអញ្ចឹងអីមានលុយដុល្លារអីចង់ឲ្យទៅទិញឯងមួយលានដុល្លារទៅយកទៅគប់បាច់នៅមុខវាទៀតក៏វាអត់ខ្វល់ដែរវាខ្ពើមើលវាអត់យល់ទេខុសច្បាប់ខុសច្បាប់វាប៉ុណ្ណឹងខុសច្បាប់វាទៅអត់ ការលក់ឲ្យយើងវាប៉ុណ្ណឹងតើតដូរនោះធនាគារតដូរនោះធនាគារយករូបិយប័ណ្ណប្រទេសគេហើយយកមកចាយគេចាយលុយណាក៏ចាយដែរប៉ុន្តែយកទៅបដូរនៅធនាគារយកជារូបិយប័ណ្ណជាតិគេហើយខ្ញុំដើរចាយទៅណាប៉ុណ្ណឹងហើយតំណែងទាំងអស់គឺដាក់លក់ជារូបិយប័ណ្ណជាតិគេទាំងអស់អត់មានជាលុយរូបិយប័ណ្ណបរទេសសូមយើងដុល្លារ ទៅមើលតាមម៉លតាមអីសិបដុល្លារទាំងអស់កាហ្វេអីដល់សិបសិបដុល្លារទាំងអស់ឃើញទេអាហ្នឹងចឹងអញ្ចឹងទៅឲ្យអ្នកណាគេធ្វើទៅចាយលុយខ្មែរយ៉ាងម៉េចបើអស់លោកអត់គិតផងណាអាហ្នឹងគ្រូធៀបបញ្ចាំងវិធីមានតែប៉ុណ្្នឹងឯងទី1គឺមុខតំណែងទាំងអស់ដាក់លក់ជាតម្លៃលុយរៀលហើយទូទាត់ជាលុយរៀល ទី1ទី2ត្រូវតែយកទៅដូរនៅធនាគារហើយលុបបំបត្តិចោលអស់ទៅអាពួកដូរលុយតពីតពីគ្រប់កន្លែងអាតាមតូបតាមតង់អីនោះបិទចោលអស់អត់ឲ្យមានទេហើយអ្នកដូរលុយត្រូវតែមានវិក័យប័ត្រមានម៉ាស៊ីនណាមានម៉ាស៊ីនទំនើបដែលអាចបញ្ជូនអាពុនដាចូលមកអាសួនពុនដាដែលរែកភ្ជាប់គ្នាមកដោយស្រុកនេះមិនបាច់ខ្វល់ទេ ណែរកស៊ីអីក៏ដោយវាមានអាម៉ាស៊ីនមួយដែលទទួលស្គាល់ដោយក្រសួងពន្ធដែរគ្រាន់តែយើងគិតលុយបាច់វាដាក់នៅក្នុងហ្នឹងឯងតំណែងនេះឧទាហរណ៍តំណែងនេះតម្លៃខ្ញុំគិតជាដុល្លារចុះឧទាហរណ៍ថាគិតជាលុយរៀលតម្លៃ4000រៀលណាអញ្ចឹងនៅក្នុងហ្នឹងពន្ធណា500រៀលពន្ធជូនរដ្ឋបាទណាចប់វត្តស្ដាប់ទេ អារត់មួយថ្ងៃមួយថ្ងៃលុយចូលលុយប្រេងហ្នឹងព្រោះយើងទិញមួយប៉ឹកពើងចូលប្លុកប៉ឹកពើងចូលប្លុកទិញពងមាន់មួយពើងចូលប្លុកណាទិញស្ករគ្រាប់មកគ្រាប់ពូនចូលប្លុកពើងប្លុកស្អីក៏ពូនណាវាបញ្ជាក់នៅក្នុងទាំងអស់អញ្ចឹងរត់វាលុយវាចូលជាងជាងប្រេងទៀតអីគ្មានណាគេអីមកប៉ាំងមកទេព្រោះនៅក្នុងទាំងអស់ពុកវាឲ្យទៅវា តាក់មួយអា center វាលុយលុយជាមួយបាក់អា central របស់អារែងវិសួងពុនណាពុនតើឯងស្វែងប្រវត្តិក៏លុយចាយ digital នៅសុយអែតនេះជាប្រទេសទី1លើពិភពលោក ដែលនាំមុខក្នុងការចាយលុយ digital លុយ electronic អត់មានกระดาษប្រាក់ទេបងប្អូនណាអត់ដែរចាយកระดาษប្រាក់ទេបងប្អូនទៅមើលទៅ គេលេងសឹងថាមកលឺផ្លិចកន្លះប្រាក់ឲ្យអាទូ ATM ហ្នឹងសឹងលេងមាននៅកន្លែងខ្ញុំមានតែមួយឯងពួកមនុស្សលេងចាយលុយកន្លះប្រាក់លេងចាយគេចាយតា ATM ហើយដូចខ្ញុំចឹងខ្ញុំលេងចាយខ្ញុំសឹងខ្ញុំនិយាយទៅគឺខ្ញុំអាវីសាកាខ្ញុំខ្ញុំមិនដែលសឹងកាន់ប្រើផងរឿងលេងខ្ញុំតាណាឆ្ងាយចឹងទៅដាក់ទៅលោអស់ថ្មទូរស័ព្ទអីទីទូទៅខ្ញុំចាយតែ Samsung Pay ហើយនឹង Google Pay តែប៉ុណ្្នឹងហើយបើមានទូរស័ព្ទអាទូរស័ព្ទយើងនេះដៃហ្នឹងនៅក្នុងហ្នឹងពេលទិញអីដាក់ដៃពីកាត់យកបាត់ណាអស់ឥឡូវគ្មានគ្មានកដាស់លុយគ្មានកបោកគ្មានអីទៀតទេណា5 6 7ឆ្នាំមកនេះខ្ញុំមិនដាល់ស្គាល់កដាស់លុយនឹងអ្វីទេព្រោះលុយនៅក្នុងបែងលុយជាលេខទាំងអស់អេឡិចត្រូនិកលេខទាំងអស់កាត់យកលេខទាំងអស់ឃើញទេឥឡូវខ្ញុំចង់និយាយអញ្ចឹង បាទដល់ជំរាបសួរគ្រីស្ទីនគ្រីស្ទីណាជំរាបសួរភាហើយជំរាបសួរបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងគាត់ចង់បញ្ជាក់ទៅវិញថាបើពួកបកប្រជាជនចង់ឲ្យប្រជាជនខ្មែរចាយលុយរៀលផ្ទាល់តែពួកខ្លួនហ្នឹងនាំមុខគេទៅណាបរហាយគេថាខ្លួនហ្នឹងជប់ចាយលុយដុល្លារហើយចាយទៅលុយរៀលទៅអានោះបងប្អូនខ្មែរយើងតាមហើយអានោះខ្ញុំជឿពលរដ្ឋខ្មែរយើងតាមហើយมันមានអីពិបាកទេហ្នឹងហើយ និយាយទៅខ្ញុំបញ្ជាក់ពួកហ្នឹងគេអត់ធ្វើទេដោយសារវាស្រួលលួចស្រួលលាក់ស្រួលលៀងអញ្ចឹងវាប៉ុណ្ណឹងឯងអាស្រួលទាំង3ហ្នឹងពួកហ្នឹងអត់ធ្វើទេស្រុកខ្មែរនៅចាយតែលុយដុល្លារហើយអាលុយខាងលិចចាយលុយបាតអាខាងកើតចាយលុយដុងណាដោយសារអញ្ចឹងហ្នឹងមានប៉ុណ្ណឹងឯងណាតែឥឡូវយើងមើលរឿងនេះបន្តិច មិនខ្ញុំនេះប៉ះពាល់អីទេណាអឺមានរឿងពីរខាន់សវណ្ណរំលឹកពីចុះព្រោះជីជីខ្ញុំមិនធម្មតាទេជីខ្ញុំអត់ដើរមើលទេខាន់សវណ្ណខ្ញុំនិយាយត្រង់ពេលឃើញម្សិលវិញស្លាប់ខ្ញុំអត់ដើរមើលទេអ្វីដែលខ្ញុំដឹងខាន់សវណ្ណថាខ្ញុំអីអីហ្នឹងបងប្អូនយើង Facebook ផ្សាយមកខ្ញុំអត់មើលទេ ខ្ញុំនិយាយតាមត្រង់ខ្ញុំអត់មើលទេវាគ្មានអីខ្ញុំត្រូវមើលមនុស្សខ្ញុំគិតថាខណ្ឌសវណ្ណជាមនុស្សមួយដែលប្រកែខាងលៀបពណ៌មូលប្រកាច់ញុះញង់បើនិយាយពីលៀបពណ៌ខ្ញុំគិតថាស៊ីនហ្មងខ្លាំងហ្មងណាជំនាញហ្មងគួរក្បាលកុំមុនីសុខសាស្ត្រណា លៀបពណ៌ឲ្យបំភ្លេចខ្ញុំស្ដាប់ទៅអញ្ចឹងមកខ្ញុំស្ដាប់មុនដំបូងខ្ញុំស្ដាប់បានបន្តិចអូអត់ហើយខ្ញុំទី1អត់ចូលចិត្តទេមនុស្សដែលនិយាយលៀបពណ៌មួយប្រកាច់ញុះញង់ចរិតបែបហ្នឹងអត់យកភ្នែកមើលឲ្យយល់ជាស្ដាប់ហ្នឹងហើយអត់ទេពេលឃើញបងប្អូនយើងពេញទៅពេញនេះបានគ្រាន់ថាឲ្យខ្ញុំដឹងដោយសារបងប្អូនមិត្តភក្តិយើងដែលគាត់ស្ដាប់គាត់ផ្ញើមកបងណាសវណ្ណលីមួយថ្ងៃអញ្ចឹង ខ្ញុំសួរនាទីទីប្រហែលពួកខ្ញុំជឿដល់វែងវែងនេះខ្ញុំតានាទីទីប្រហែលគេប្រាប់អូបងនាទីទីប៉ុណ្ណឹងមកឯសាទៅហ្នឹងហើយប៉ុណ្ណឹងហើយខ្ញុំមានពេលទៅស្លាប់ខាងសវណ្ណទេនិយាយតាមត្រង់អាមួយមួយទៀតអាផែកបណ្ណៈដូចគ្នាកុំថាឡើយយកជាស្ដាប់តែក្តឹបខ្ញុំយកស្ដាប់ផងខ្ញុំនិយាយត្រង់រាទៀតនិយាយមនុស្សដែលខ្ញុំអត់យកក្តឹបស្ដាប់ផង អូខេខណ្ឌសវណ្ណនេះមួយអភ័យវណៈនេះពីរស្អីគេតាមកហឿននេះបីបងប្អូនយើងគេផ្សាយខ្ញុំអូខេកឹមសុកនេះក៏ដូចគ្នាតែក្តិតខ្ញុំយកស្ដាប់ហ្នឹងចេមសុកខ្ញុំស្ដាប់ខ្លះអ្នកផ្សេងទៀតខ្ញុំយកខ្លះស្ដាប់ហើយនិយាយត្រង់ណាមែននិយាយខ្ញុំអត់មែនខ្ញុំអត់មានពេលស្ដាប់ពួកហ្នឹងខ្ញុំនិយាយត្រង់អញ្ចឹងទៅ ខ្ញុំដឹងខ្ញុំដឹងពេលនាងបងមួយនាងផ្ញើមកហ្នឹងផ្ញើមកហើយមនុស្សឯកូនចៅជុំវិញកំសខាអត់ទេសុំទោសមនុស្សដែលចំណិតនៅជុំវិញលោកកំសខាអងៃណាដែលគេឡើងស្អីស្អីហ្នឹងណាអត់ទេហើយមានអ្នកខ្លះគេនិយាយថា រៀនចេះគេថាឯងគ្រាន់បើអីអំដៅឃើញពួកកសែពួកអីគេហៅសុភាផងណាឡើងជីវៈខ្វិនអីផងហើយខ្ញុំបញ្ជាក់ខ្ញុំអត់ដែលតាំងខ្លួនខ្ញុំធ្វើជាអ្នកវិភាគទេទី1ទី2ខ្ញុំអត់ដែលតាំងខ្លួនខ្ញុំធ្វើជាបញ្ញវន្តទេណាដូច្នេះវាគ្មានរណាយហៅមកខ្ញុំទៅសុភាទេដូចអស់លោកទេណាអស់លោកត្រឹមត្រូវណាលោកតាប់លោកតញអីលោក បណ្ឌិតអីសាលាជាចម្រើនបណ្ឌិតកូនយួនមួយហ្នឹងសម្ដីស្រីហ្នឹងអត់ទេណាព្រោះអស់លោកសិតតាំងខ្លួនជាអ្នកវិភាគជាបញ្ញវន្តណាអូខេនិយាយសម្ភារទៅខ្ញុំមានដើរទទួលទីខ្ញុំមិនដឹងឯណាហ្នឹងហើយអើដោយលោកធានមនុស្សជុំវិញលោកធានសមរាស៊ីគេសិនអេសារជនយោបាយខ្លាំងខ្លាំងគេដើរឡើងសម្ភារហ៎រងថ្ងៃហ៎អ្នកគេល្បីល្បីជាច្រើនគេដើរឡើងសម្ភារហ៎ មិនមែនទួលនីតិគេបើសុពួកហ្នឹងរៀនបានច្រើនជាងខ្ញុំប្រហែលអ្នកសួរទៅអ្នកដែលឡើងសុភាតាមខ្លួនជាបណ្ឌិតបញ្ញវន្តហ្នឹងនរណាមួយខ្លះដែលមានសញ្ញាបត្រពូជាងខ្ញុំច្រើនជាងរៀនច្រើនជាងខ្ញុំរៀនក្រៅទីច្រើនជាងខ្ញុំមើលហៅមកមើល ចេះគាត់និយាយប៉ុណ្ណឹងហ្នឹងហើយហ្នឹងគេអួតចឹងណាហ្នឹងហើយគាត់ប៉ុណ្ណឹងឯងខ្ញុំនិយាយច្រើនហ្នឹងហើយចាំខ្ញុំប្រាប់ខ្ញុំអត់ដឹងតាមខ្លួនខ្ញុំជាបណ្ឌិតជាអ្នកប្រាជ្ញជាបញ្ញវន្តជាអ្នកវិភាគអីទេអត់ទេអត់សោះតែម្ដងប៉ុន្តែតាំងពីដើមមកឃើញបណ្ដាញសារព័ត៌មានតាមវិស័យផ្សេងខ្ញុំវាយរហូតហ្នឹងហើយហ្នឹងហើយ ឥឡូវប៉ុណ្្នឹងទេណាឥឡូវគាត់ថាខាន់សវណ្ណគាត់ស្លាប់ក៏អហោសកម្មគាត់ទៅណាគាត់ជីសម្បើមហ្នឹងវាយសហោក្រុមគ្នាគាត់ហ្នឹងហើយយើងដឹងហើយខ្ញុំមិនអឺលៀបពណ៌អ្នកណាទេបើខាន់សវណ្ណគាត់មិនមែនជាខ្មែរយើងសុខសាទេហ្នឹងហើយបងប្អូនខាងកើតហ្នឹងហើយអញ្ចឹងគាត់នេះអញ្ចឹងបើខ្ញុំសរសេរដែរខ្ញុំចូលរួមមរណទុក្ខ មករជាតិក្រោយកើតនៅនឹងកើតនៅណានៅនឹងទៅកុំមកស្រុកខ្មែរហ្នឹងហ្នឹងហើយអត់ចង់បានទេធនទុនហ្នឹងអត់ចង់បានទេនៅស្រុកណែឯងទៅហ្នឹងហើយកើតនៅនឹងនៅនឹងទៅប៉ុណ្្នឹងឯងអឺហើយអឺបើតាមទាំងយើងឃើញណាសុទ្ធតែ អួតមួយមួយគេណាយើងឃើញលទ្ធផលជាក់ស្ដែងមន្ត្រីបកប្រជាជនអ្នកគ្រប់គ្រងបកប្រជាជនសរសើរហ៊ុនសែនដឹកនាំបើដល់ឈឺឈឺរត់ទៅព្យាបាលនៅអឺឥណ្ឌាបើតើអត់ទាន់ទៅជេករយទៅធំភូមិឆ្លងដែរហេតុអីបានទៅឥណ្ឌាបើយើងអត់ដឹងជំងឺនឹងមិនដឹងថាជំងឺអីក៏ថាទៅឥណ្ឌាទៅអាពេទ្យនឹងជំនាញនឹងគេមានហើយទៅឥណ្ឌាអត់ឃើញទេ ស្រុកខ្មែរមួយខ្ញុំប្រាប់រាល់ថ្ងៃប្រទីឡែតអត់មានមូលដ្ឋានគ្រឹះទេវិស័យសុខាភិបាលចប់យើងអត់មានផ្ដល់សេចក្តីសង្ឃឹមបានទេហងៃសុខាភិបាលស្រុកខ្មែរហងៃយើងឃើញជាក់ស្ដែងណាឈឺល្មងល្មងកាពេកកប៉ុកអីហ្នឹងទៅទៅបែបស្រុកខ្មែរប៉ុន្តែឈឺធ្ងន់ចប់ណាតោះរហូតទៅក្រៅប្រទេស ឈឺល្មមល្មមនៅពេលស្រុកខ្មែរវាឈឺធ្ងន់ថែមជាងថែមទៀតតាមមើលនិយាយពី clinic លោកអើយប៉ាតណាប៉ាតឯងបើមើលទៅជ្រុងណាក៏ឃើញនៅ clinic ឯកជនវាមិនដល់ថ្នាក់នឹងទេទេមានបងប្អូនខ្លះបពាជនខ្លះនិយាយថានៅគ្មានប្រទេសណាពេទ្យ free ទេ ខ្ញុំចង់បញ្ជាក់ថានៅប្រទេសខ្ញុំនេះគឺ free នៅស៊ុយអែតណ័រវេដាណាម៉ាកនៅបារាំងនៅអាល្លឺម៉ង់ខ្ញុំទុកឲ្យគេនិយាយចុះខ្ញុំគោលមកខ្ញុំថាអះអាងពីលោកគេប៉ុន្តែនៅនេះគឺ free 100%មិនថាបងប្អូនជឿអីទេមិនថាបងប្អូនអ្នកមានអ្នកក្រអត់ស្រុកនេះគេអត់និយាយពីអ្នកមានអ្នកក្រនិយាយពីស្បែកពណ៌សម្បល់អីប្រទេសដែលខ្ញុំរស់នៅនេះណាពេទ្យគឺ free absolutely free 100%គឺអត់គិតថ្លៃចង់វះកាត់ចង់ធ្វើស្អីចង់ឈឺស្អីគឺអត់គិតថ្លៃទេលើកលែងតែបងប្អូនឈឺប្រាសាយឈឺស្អីទីជួយទៅទិញថ្នាំពេទ្យថ្នាំអីទៅ pharmacy ហ្នឹងអាថ្នាំដែលអត់មាន prescription ពី doctor អាហ្នឹងទិញចេញលើខ្លួនឯងទៅ តែបើថាបងប្អូនឈឺត្រូវព្យាបាលដោយព្យាបាលលោកពេទ្យជំងឺព្យាបាលពេទ្យ100% free ហើយដូចខ្ញុំរងថ្ងៃខ្ញុំមានហូតដល់បានខ្ញុំសម្រាប់សហគមន៍អឺរ៉ុបទៀតឧទាហរណ៍ខ្ញុំដើរលេងប្រទេសសហគមន៍អឺរ៉ុបនេះ27ប្រទេសសមាជិកហ្នឹងបើខ្ញុំដើរលេងទៅប្រទេសណាមួយនៅក្នុងសមាជិក27ប្រទេសហ្នឹងហើយខ្ញុំឈឺខ្ញុំដេកពេទ្យនៅប្រទេសហ្នឹងចំណាយអស់ប្រហែលក៏រត់ចេញឲ្យទាំងអស់ លោចងឹងទៀតយល់ទេប្រទេសខ្ញុំណាសុយអែតមើលច្បាស់ទៅសុយអែតមកវេដនម៉ាខ្វាំងឡំទៀតខ្ញុំជឿ free 100% absolutely free no charge ណាអត់មានទេឥឡូវខ្ញុំចង់ប្រាប់បងប្អូនឲ្យយល់ស្រុកយើងធ្វើបានតាប្រទេសណាធ្វើបានដែរ នឹងឲ្យថារដ្ឋដាក់គោលនយោបាយមកព្រោះវាតាមគោលនយោបាយប្រទេសនីមួយៗតាមរបបនយោបាយនីមួយៗណាវាមាន neo liberalism មាន socialism neo socialism មាន capitalism ណាតាម system នេះអញ្ចឹងប្រទេសដែលគេប្រ អនុវត្តប្រព័ន្ធនយោបាយសេដ្ឋកិច្ចសុខាភិបាលសុខុមាលភាពប្រជាជននឹងទៅតាមគោលនយោបាយរបស់ប្រទេសនីមួយៗជាពិសេសទៅតាមគណៈបកដែលកាន់អំណាចនិន្នាការគោលនយោបាយរបស់បកបកកាន់អំណាចបបៈហ្នឹងជាបក liberal អាហ្នឹងផ្សេងបបៈហ្នឹងជាបកសូសងផ្សេងបបៈហ្នឹងជារបៀបជា neo សូសងផ្សេង អានឹងយើងទៅយកប្រព័ន្ធនយោបាយគេបើបកនឹងជាពួក Republic ជាពួក Democrats យើងត្រូវស្គាល់ពីគ្រប់គ្រងប្រទេសគេយ៉ាងម៉េចណាអានឹងបងប្អូនមិននេះទេណាចង់ឲ្យណាទុកឲ្យពួកណាពួកខ្លាំងខ្លាំងនោះនេះទៅសួរពួកក្រុមអតតតទៅណាពីខ្ជិលនិយាយពួកខ្ញុំតែអ្នកជំនាញទេមិនអ្នកប្រាជ្ញអីបញ្ញវត្តអីដូចពួកគេទេហ្នឹងហើយបើណាខ្ញុំច្បាស់ ខ្ញុំនិយាយរឿងនេះខ្ញុំច្បាស់បើមិនច្បាស់ខ្ញុំអត់និយាយហ្នឹងហ្នឹងហើយអូខេតោះអឺឥឡូវយើងគាត់តែចង់ថាអឺជូនពរទៅសុខទេភពចុះហើយគាត់តែយើងមើលឃើញថាអំពីស្ថាប័នសុខាភិបាលរបស់យើងគឺវាអត់មានមូលដ្ឋានគ្រឹះឲ្យប្រជាពលរដ្ឋយើងពឹងពាក់មិនមែនតែប៉ុណ្ណឹងគឺច្រើនណាហ្នឹងហើយច្រើនណាហ្នឹងហើយដែលមានបញ្ហារឿងប្រទេសជាតិយើងនឹងរឿង មូលដ្ឋានគ្រឹះស្ថាប័នជាតិទាំងអស់ហ្នឹងចាំថ្ងៃណាយើងនិយាយលេងទៀតហ្នឹងអូខេឥឡូវយើងចូលមកពីនេះពីនោះខ្ញុំបញ្ជាក់ពីនេះពីនោះហ្នឹងហើយរឿងលោកកឹមសុថាគាត់ត្រូវបានអង្គការ Global Solution អញ្ជើញមកចូលប្រជុំ Global Solution Summit នៅទីក្រុងបែកឡាំបងប្អូនចូលទៅមើល អឺ comment ឬក៏ការផុសរបស់មនុស្សជុំវិញលោកកឹមសុខាខ្ញុំនិយាយមនុស្សជុំវិញខ្ញុំមិននិយាយអ្នកគ្រប់គ្រងបងប្អូនដែលគ្រប់គ្រងទូទៅទេខ្ញុំមកប្រកាសនេះហើយបើបងប្អូនណាចោទថាលោកសំរាំងស៊ីប្រហាត់បរៀនមនុស្សឲ្យជីឲ្យវាយប្រហារលោកកឹមសុខាប្រមាថការទៀតលោកកឹមសុខាបងប្អូនសូមទៅមើលមនុស្សជុំវិញលោកប្រធានសំរាំងស៊ី ពាក្យថាមនុស្សជុំវិញ គឺមនុស្សនៅជាមួយគាត់ធ្វើការជាមួយគាត់រាល់ថ្ងៃណាពិភាក្សាការងារជាមួយគាត់រាល់ថ្ងៃមនុស្សដែលនៅជុំវិញលោកប្រធានកម្មសខាណាខ្លះខ្ញុំប្រាប់ណាអើប្រធានសំរាមស៊ីខ្ញុំប្រាប់ណាទី1បងម៉ែនសុថាវរិនណាគាត់ទៅណាក៏តាមលោកប្រធានសំរាមស៊ីដែរការងារប្រឹកងាយជែកជាមួយគ្នាខ្ញុំមានការអីខ្ញុំខលទៅគាត់លះណាទៅជែកជាមួយគាត់ ណាបងម៉ែសៅរទី1ទី2បងអីឆៃអៀងណាទី3អ្នកមូអ្នកមីងមូសុខួរទី4បងឡុងរីណាទី5បងសចន្ទទេណាទី6លោកអ៊ុំសមានទី7លោកជីវណ្ណរាអានោះខ្ញុំក៏ប៉ុណ្ណឹងឯងអានោះមនុស្សទៅជុំវិញធ្វើការជាមួយលោកធានសមរាងស៊ីរាល់ថ្ងៃការងារជាមួយគ្នា បងប្អូនអញ្ជើញទៅមើលពួកហ្នឹងណាទៅមើល page ពួកគាត់ទៅទៅមើល page បងម៉ែនសថាវរិនទៅមើល page បងអេងចៃអៀងនៅវិមូសុខូ page លោកអ៊ុំសំអានណា page បងសចន្ទទេព page បងខីវណ្ណរាលក្ខតើពួកគេដែលផុសវាយប្រហារលោកកឹមសថាដាក់ម៉ោងដាក់ខែដាក់ថ្ងៃហ្នឹង ខ្ញុំមិនមែនមនុស្សចំណិតរបស់គាត់ទេនិយាយត្រង់ខ្ញុំបើនិយាយគិតជាមន្ត្រី មន្ត្រីនៅថ្នាក់ទី3បន្ទាប់ទៅគាត់ទេនិយាយត្រង់គេហ្មងទៅណាមិនទាន់មកចំណិតគាត់ទេនិយាយទៅណាខ្ញុំគាត់និយាយមន្ត្រីដែរថាហ្នឹងហើយប៉ុន្តែវាមិនដល់ថ្នាក់ចំណិតអីលោកគៀកើលោកប្រធានអីដូចពួកអស់នឹងរាល់ថ្ងៃទេអត់មានទេហ្នឹងហើយអត់មានទេ អត់មានទេឥឡូវខ្ញុំចង់បញ្ជាក់ចេះអ្នកដែលចំណិតគាត់គឺមនុស្សដែលខ្ញុំបានរៀបរាប់ជូនបងប្អូនអំបញ្ញមិញហ្នឹងណាបងប្អូនទៅមើលពួកគាត់ឥឡូវខ្ញុំមិននិយាយកាត់ជើងនិយាយឲ្យឃើញហេតុផលជាក់ស្ដែងខ្ញុំមិនចូលចិត្តមូលប្រកាច់ណាលៀបពណ៌ណាទេពីព្រោះវាអត់មានប្រយោជន៍យល់ទេអាហ្នឹងអញ្ចឹង បងប្អូនទៅមើលទៅមើលការផុសរបស់លោកម៉ែនសិថាវរិនមើលការផុសរបស់លោកអ៊ុំសំអានមើលការផុសរបស់លោកស្រីមូសុខួរមើលការផុសរបស់លោកអេងឆៃអៀងមើលការផុសរបស់លោកសចន្ទដេតមើលការផុសរបស់លោកឡុងរីមើលការផុសរបស់លោកអឺគីវ៉ាន់រ៉ាឡាក់តើពួកគាត់ណាដែលនៅជុំវិញលោកប្រធានរាល់ថ្ងៃធ្វើការជាមួយគ្នារាល់ថ្ងៃណា ព្រោះបងប្អូនដឹងឥឡូវមានការយើងគឺស្រូមគេមានក្រុមគ្រូគឺជាស្រូមសម្រាប់ក្រុមការងារហ្នឹងហ្មង complex flat flip ណាអាណាអញ្ចឹងបងប្អូនទៅមើលការខុសគូគាត់ដែលវាយបហាលោកប្រធានសំកម្មសខាម្ដងដែលប្រមាថការទៀនលោកប្រធានកម្មសខា ដែលអួតអាងលើកតម្កើងលោកប្រធានសំរាំងស៊ីដោយអតិទេពដោយមេដោយដីដោយពួកកូនចៅកំសខាធ្វើមានទេយកអារម្មណ៍ទៅវិញខ្ញុំនិយាយមនុស្សចំណិតខ្ញុំអត់និយាយអ្នកគ្រប់ត្រទេខ្ញុំអត់និយាយអ្នកលេង Facebook ទូទៅអ្នកនេះគ្រប់ត្រលោកកំសខាអ្នកនេះសកម្មជនអ្នកនេះ ហើយមកធ្វើឲ្យវាយបហាលោកសំរាំងស៊ីឬវាយបហាលោកកឹមសាខ្ញុំអត់និយាយអ្នកទាំងអស់ហ្នឹងពីព្រោះអ្នកទាំងអស់ហ្នឹងគេអ្នកដែលស្រឡាញ់បុគ្គលជាមួយមួយហ្នឹងពួកគេមិនមែនស្ថិតនៅក្នុងក្របខ័ណ្ឌការងារមនុស្សជំនាញខ្លួនទេយើងត្រូវគ្រប់គ្រងមនុស្សជំនាញខ្លួនយើងឲ្យបានពីព្រោះមនុស្សជំនាញខ្លួនហ្នឹងគឺជាអ្នកធ្វើផែនការជាអ្នកអនុវត្តផែនការជាអ្នកធ្វើគោលការណ៍ជាអ្នកអនុវត្តគោលគំនិតគោលនយោបាយឧត្តមគតិទស្សនវិស័យរបស់គណៈបក ណាអញ្ចឹងបើអ្នកទាំងអស់ហ្នឹងយើងទៅពីទៅពីដល់បាក់ហ្នឹងទៅយ៉ាងម៉េចបាក់មិនមានការសាមគ្គីផ្ទៃក្នុងទេអរងនេះចឹងអញ្ចឹងយើងមើលមនុស្សជុំវិញលោកធានសំរាំងស៊ីអ្នកណាមួយដែលវាយប្រហារលោកធានកឹមសថាលើកចំកើងលោកធានសំរាំងស៊ីជន់បលិលោកកឹមសថាតរមើលឲ្យតរឲ្យខ្ញុំ អញ្ចឹងមកខ្ញុំនិយាយដដែលដដែលលោកប្រធានសំរាស៊ីគាត់រហូតមកដល់ពេលនេះប្រជុំថ្ងៃមុនប្រជុំថ្ងៃទី19អាសិក្ខាសាលាហើយក្រោយប្រជុំសិក្ខាសាលាប្រជុំថ្ងៃកាលថ្ងៃអាទិត្យនេះថ្ងៃ18 18ណា10 19កន្លងទៅនេះប្រជុំចិនត្រៃប្រជុំថ្នាក់ដឹកនាំអីខ្ញុំក៏ប្រជុំដែរក៏គាត់ហាមដែរ គាត់នៅតែហាគាត់ខ្ញុំមានខ្ញុំប្រាប់លោកទៀតខ្ញុំមិននិយាយគាត់ខ្ញុំក៏ប្រាប់ដាក់ដឹកនាំឯផ្សេងខ្ញុំថាសុំទោសខ្ញុំទ្រាំលេងបានហើយខ្ញុំប្រលះពួកនឹងខ្លះបងយល់ទេពួកខ្ញុំមិនមែនមន្ត្រីជុំចំណិតរបស់លោកប្រធានទេខ្ញុំដាក់សិនណាធីកបន្តិចណាពួកគាត់ថាកុំអីកុំអីសុខឿននាំតា បងប្អូនអ្នកគ្រប់គ្រងគាត់បាក់ទឹកចិត្តឬក៏មានបញ្ហាតាមអីទេបងខ្ញុំប្រលះខ្លះណាមិនបាច់ហាមគាត់ទេណាអានោះខ្ញុំបញ្ជាក់ហើយលោកទៀនសំរងស៊ីហាមដាច់ខាតរំដល់ម៉ោងនេះពេលនេះគឺគាត់ហាមមិនដល់អ្នកណាប៉ះពាល់លោករៀបកម្មសារទេខ្ញុំប្រាប់ឲ្យត្រង់មនុស្សគាត់មិនថាណាណាវាយគាត់ជេរប្រមាថកាទៀនគាត់មិនហើយគាត់អត់ដែលឮដងទៅទៀត មែនដូចលោកកឹមសុខាផ្ញើសរសេរសារជាមេរងនាំសិតឌឺដងឲ្យគាត់ទេណាសិតសិតតែឌឺដងឲ្យដៃគូខ្លួនឯងបងមិនដឹងទៅមើលសារកឹមសុខាខ្ញុំខ្ជិលនិយាយហ្នឹងហ្នឹងលោកប្រធានសមរេស៊ីក៏ចេះឌឺដងគ្នាឯងដៃគូគ្នាឯងមិនថាខុសមិនថាត្រូវយ៉ាងម៉េចគាត់មិនដែលប្រកាន់ទេបងប្អូនទៅមើលទៅ គាត់និយាយទៅរឿងការងារជាមួយហ៊ុនសែននេះមិនថាក្នុងវិធីណានិយាយមិនអីគឺអាហ្នឹងវាជានយោបាយហើយគឺបដោតទៅលើដៃគូប្រឆាំងរបស់យើងសត្រូវពិតប្រកបរបស់យើងអត់លវើលវាយវែងពមីពមើសវឹងសមរភូមិទេអត់មានទេគឺច្បាស់ហ្មងគឺហ៊ុនសែនតាហ៊ុនសែននឹងច្បាស់ហើយរបស់ហ៊ុនសែននឹងអត់មានងាកចេញពីកន្លងមិនដូចលោកប្រធានកម្មសភាទេ ឌឺដល់គ្នាឯងទៀតតែមើលសារគាត់ទៅអានឹងចឹងអញ្ចឹងមកខ្ញុំនិយាយថាមនុស្សដែលជុំវិញលោកប្រធានសមរងស៊ីគឺមានវិន័យគោរពគួរការបៈហើយគោរពថ្នាក់ដឹកនាំជាភាសាគឺយើងជាក់ស្ដែងគឺអត់ដែលវាយវហាលោកប្រធានកម្មការហើយកុំមកចោទខ្ញុំណាខ្ញុំមិនមែនមនុស្សមន្ត្រីចំណិតលោកប្រធានសមរងស៊ីទេខ្ញុំនិយាយត្រង់ណាខ្ញុំមិនមែនមនុស្សចំណិតរបស់គាត់ទេ ណាខ្ញុំជាមន្ត្រី ទីប្រមាណដូចខ្ញុំបញ្ជាក់មុនណាខ្ញុំមិនដូចចំណេះទេចង់និយាយអញ្ចឹងណាដូច្នេះត្រូវយល់ណាកុសគ្នាមន្ត្រីជុំវិញខ្លួនហើយនឹងមន្ត្រី ការងារអីផ្សេងទៀតរឿងគ្នាខុសគ្នាហ្នឹងហើយតែបងប្អូនទៅមើលមន្ត្រីជុំវិញលោកកឹមសុខាដើរជាមួយគ្នារាល់ថ្ងៃស៊ីចុកដើរលេងអីណាគឺថាជុំរាល់គ្នាមួយរាល់ថ្ងៃ ពួកហ្នឹងវាយលោកកឹមលោកប្រធានសំរងស៊ីអត់ដកដៃទេខ្ញុំប្រាប់3 4 5ឆ្នាំខ្ញុំទ្រាំពីមុនមកលោកប្រធានណាបងអេជាអ៊ីនឹងមីងមួសុខួយបងថាវរិនឯងហាមខ្ញុំជាស្លាប់ឥឡូវនេះសុំទោសសុំទោសឲ្យបង ឥឡូវដឹងខ្ញុំខ្ញុំបោកូនស្គាល់ខ្ញុំច្បាស់ណាសម្បីតែបោកអៀងខ្ញុំធ្លាប់លុតដែរទៅយល់ថាគាត់នៅប៉សមរាស៊ីការទៀមទាគាត់ដកតំណែងគាត់ចេញពីអរិយកម្មការការប៉ខ្ញុំលុតដែរខ្ញុំហ្នឹងហើយខ្ញុំឲ្យលោកឆាប់ញ៉ាំនេះហើយបងជាចនាអ្នកលុតអ្នកលុតក្នុងប៉ឲ្យដកគាត់ចេញពីកម្មការការប៉ តែមកងីគាត់ខឹងទេគាត់នឹងស្រឡាញ់រាប់អានខ្ញុំអញ្ចឹងបើថាបើបងផ្លាត់ឈ្នានេះតិចតួចលេងតិចតួចក៏ថាដែរពួកបពាជាជនអាណាកំពុងលេងនេះក៏វាអត់ថតរូបហ្នឹងហើយក្បាលអាណាទៅលេងបពាជាជនហ្នឹងក្បាលអាណាដែលថាអត់ទៅលេងសួរម៉ែនសំអនសួរទាបាញ់សួរគុណគីមសួរហ៊ីមុនហៀងអីណាក្បាលណាមួយអត់ទៅលេងកាស៊ីណូ បើពួកវាអត់ថតជាភាសាសុកអាហ្នឹងហ្មងណាហើយស្វាយស៊ីថាងាប់ហើយចៃបនលបែងហ្មងហ្នឹងប៉ុន្តែពួកណានេះពួកហ្នឹងគេគ្រាន់តែយកឲ្យចឹងមកពេលយើងចូលម្ដងឯងងាប់ហើយប៉ុន្តែយើងថាបងអើយអានោះវាប៉ះពាល់រូបភាពប៉ា បាយចុះចេញទៅលោកប្រធានគាត់វិវាលអត់ទេបងអត់ឲ្យចាំទេកាលកាលនៅប៉ាក់សំរាំងស៊ីអាស្លាកាចិត្តមួយឆ្នាំ2007 8ហើយក្រោយមកដាក់បងស្រីកែសវណ្ណរតធ្វើជាអគ្គលេខាធិការជំនួសនិយាយលេងខ្ញុំនឹងហើយចាំឆានីគឺគេថា rebel មនុស្សដែលប្រឆាំងជាងគេក្នុងប៉ាក់ប្រយ័ត្នចេះទៅថាមិនដឹងណា អញ្ចឹងថាគ្រឿនហើយកុំកុំប៉ះពាល់លោកធានកម្មសាអីណាលោកធានហាមហើយអូនឯងដឹងអីដែរអត់ទេណាលាំងខ្លះព្រមបាននេះមួយពួកអត់ហ្នឹងពួកអត់ហ្នឹងវាមានគុណសម្បត្តិអីណាណាបានធ្វើការអីខ្លះសម្រាប់បកសម្រាប់ប្រជាជនប្រទេសជាតិចូលមកមួយមួយបានតារិះគុណវាយប្រហារយកមុខយកមាត់ ហើយគិតថាខ្លួនឯងជាមនុស្សមានស្នាដៃមានសមត្ថភាពជួយប្រទេសជាតិមានចេតនាជួយប្រទេសជាតិវាអត់ត្រូវណាបើសិនជាមាន កំណត់មានចំណេះដឹងសមត្ថភាពមនសិការរបស់ប្រទេសជួយជាតិចង់រំដោះជាតិណោះហ៊ុនសែនអង្គើពុករលួយកម្មករណាកាណាការប្លន់ដីធ្លីណោះបែកកណ្ដុងទៅនឹងទៅនៅក្នុងស្រុកអីតា បើថាមួយថ្ងៃមួយថ្ងៃឌៀគេអ្នកក្រៅស្រុកថ្ងៃធ្វើនយោបាយរត់ក្រៅស្រុកគ្មានឈ្នះទេណាហើយទៅស្រែកពីក្រៅស្រុកបានប្រយោជន៍អញ្ចឹងអូខេនៅក្នុងស្រុកស្រែកទៅស្រែកទៅនៅក្នុងស្រុកមិនក៏បោជេរតែគ្នាឯងនេះទៅវិញមិនចារឿងកម្មកពុមកអត់បាយអត់ទឹកបាតកម្មរាប់ខែគេប្លន់បីឃ្លីប្រជាជនយំគប់កន្លែងបំផ្លាញប្រៃជើទ្រព្យសម្បត្តិពួកលួយស្រែកទៅនៅក្នុងស្រុកហ្នឹង យកមកទៅស្រែយើងនឹងទៅធ្វើបានទៅអូវាគ្រាន់បើជាអ្នកក្រៅស្រុកណាអារឿងសំខាន់ហ្នឹងអត់ស្រ័យផងនៅក្នុងស្រុកហ្នឹងអត់មានដែលផ្ដល់ការងាររឿងវិបត្តិបញ្ហាក្នុងស្រុកផងមកជេរតែឯងអ្នកស្រែកអ្នកនៅក្នុងស្រុកគេថាពួកវាគ្រាន់បើគឺថាពួកវាគ្រាន់បើជាងឯងអ្នកនៅក្រៅស្រុកហីអាហ្នឹងឯង អញ្ចឹងមកខ្ញុំចង់បញ្ជាក់ហើយបងប្អូនទៅមើលទៅនិយាយថាពីសាសរសេរបងប្អូនចូលមើលមើលសាបងម៉ៅនីវ៉ាន់និយាយទៅខ្ញុំមិនចង់ប៉ះពាល់អីគាត់ទេមិនចង់នេះព្រោះគាត់បងម៉ៅនីវ៉ាន់ប្រវត្តិអីខ្ញុំអីគាត់ធ្លាប់ធ្វើការជាមួយគ្នាធ្លាប់ដើរចុះតាមខេត្តជាមួយគ្នាកំសត់មរការច្រើនដល់ឡងមើលគាត់ខ្ញុំយកសារគាត់បងហ្នឹងហើយនិយាយមួយទៀតនិយាយរឿងស្រីមុំ ស្រីមុំបំពីតពេលគេប្តឹងលោកប្រធានកម្មសកាយគាត់ទៅដេកចំតិតនៅស្នាក់ការបងមកនេះវ៉ាន់គាត់ប្រាប់ខ្ញុំមកស្រីមុំឥឡូវគេជំនះទៅឯណាជំនះទៅឯណាគាត់ហ្នឹងហើយដឹងរឿងទាំងអស់ស្រីមុំណាណាយកទៅគឺហ៊ុនម៉ាណិតជំនះទៅហ៊ុនម៉ាណិតយកទៅឲ្យនៅអាគារបរិយរបស់ថោងសារ៉ាត់ ពួកអាគារប្រហែលអាគារប្រហែលអឺ900 999ណាពួកអាគារថោងសារ៉ាត់ណាដែលថោងសារ៉ាត់ដែលអុកញ៉ាដែលគេប្តឹងសម្លាប់លោកអុកញ៉ាអឺអឹងអីខ្ញុំភ្លេចបាទហ្នឹងហើយហ្នឹងហើយអឹងមិញជូហ្នឹងហើយអុកញ៉ាហ្នឹងហើយខ្ញុំភ្លេចបាត់ហើយភ្លេចឈ្មោះប្រហែលជាហ្នឹងហើយហ្នឹងហើយ ហើយគេរឹបយកអាផ្ទះលវែងរបស់ថោងសរ៉ាត់ហ្នឹងទៅហ្នឹងហើយគេយកអាផ្ទះហ្នឹងមកលវែងហ្នឹងឲ្យស្រីមុំមុំនេះបានហ្នឹងក៏ប្រាំក៏ដឹងទៅអស់ហ្នឹងក៏ថាអឺធឿនអាមុំវានៅនោះអាមុំពុកពីទៅអាមនុស្សវាយកទៅគឺតែចាំសាយសាយទៅថាខ្ញុំបងខ្ញុំមិនចង់ឲ្យព្រោះដាក់ទៅប៉ះតែគ្រាឯងលោកប្រធានកម្មសខាឯងខ្ញុំនិយាយហ្នឹងហើយ មិនដឹងទាំងអស់ហ្នឹងនិយាយលេងគាត់តែឲ្យគាត់រៀនមកហ្នឹងកាលពីមុនឬមកពុកពីហ្នឹងហើយខ្ញុំនិយាយហ្នឹងហ្នឹងហើយអញ្ចឹងបញ្ជាក់អញ្ចឹងខ្ញុំឃើញថារឿងហ្នឹងគឺខ្ញុំមិនចង់និយាយអញ្ចឹងទៅមើលទៅមើលសាបងម៉ៅមនីវ៉ាត់មើលសាពួកអាស័យអាស័យជុំវិញហ្នឹងមើលគេលើកតម្កើងកម្មសុខា និយាយពីលើកតម្កើងឯងសិតតាស្អីមេដឹកនាំវិរៈបរោះជាតិខ្មែរអេណានាំកតយុឲ្យជាតិសិតតាមានតម្លៃជាសកលអេណាខ្ញុំព្រះអូយខ្ញុំចង់ផ្លាក់ផ្លោមកលោកអូនពួកនេះនិយាយថាពីខ្ញុំស្អប់មែនខ្ញុំមកជីវិតខ្ញុំនិយាយត្រង់បងប្អូនខ្ញុំស្អប់មនុស្សលើកជើងខ្ញុំស្អប់ណាស់ ខ្ញុំស្អប់ជាងគេអាមនុស្សលើកដៃលើកជើងឡើងលេបឡឡប់ហ្នឹងខ្ញុំអប់សួរពូជមកខ្ញុំនិយាយមែនណាសម័យកន្លែងធ្វើការខ្ញុំខ្ញុំប្រាប់ពេលដែលមេធំនៅខាងស្តុកហូមគេអាក្រុងធំមេដែលគ្រប់គ្រងទូទាំងប្រទេសប្រធានក្រុមហ៊ុនធំមកគេចុះមក ผมทางไล่ปัวสีอยู่แบบส้มแบบปัวสบายสองยี่ปีวุ้ยไกวไตไกวจึงนั่นไงโยนจัดกี่ยี่ปีตัวซาวุ้ยวุ้ยนั่นไงโอ้เติมเติมเชื่อมเติมดังเติมเติมดังเติมแต่ละไอ้เพิ่มเพิ่มปัวไอ้เนี่ยนะปีกี่ตัวบัดมวยมวยสมอเอ้ยหลักหัก khi máu mua mua cho được quả ba của ấy đi anh cứ bơm rất là ខ្ញុំថាតាមប្រហមដែរតែជីក្បាលហាក៏ទៅខ្ញុំថាពួកអត់ទេគាត់ប្រធានក្រុមហ៊ុនតាណាយើងធ្វើការឲ្យពួកវាតារឿងឯទៅនឹងនេទៅណោស្អីណាខ្ញុំទៅជីក្បាលហាក៏ទៅទេអញធ្វើការឯងឯងបងប្រាក់ខែអញទៅប៉ុណ្ណឹងណាអញហែអញយកលុយឯងទៅទៅជីក្បាលហាក៏ទៅទៅនឹងនេទៅណោឯងទេណាហើយនិយាយចុះឯងមិនឋានៈជាព្រះអាទិទេពអីណាមុខម៉ែអើយ អីទេអត់មានទុកខ្វេលខ្វល់នឹងនេះបន្តទេអញ្ចឹងហើយសួរទៅថ្នាក់ដឹកនាំសម្បូរជាថ្នាក់អីខ្ញុំមិនដែលហៅឯកឧត្តមអីណាបើខ្ញុំហៅច្រើនដល់លោកពូអីបើនិយាយទូទៅបងហើយមីងពូហ្នឹងប៉ុណ្ណឹងណាដែលទេព្រះអើយអើខ្ញុំនិយាយត្រង់ស្អប់ជាងគេពួកអាលេងទៅខ្ញុំស្អប់ជាងគេពួកអាលុតក្រាបពួកអា លេមលើមលើកទំកើងអែបអបខ្ញុំស្អប់ចរឹកគាត់ថាឃើញសារខ្ញុំស្អប់ដល់ពូជខ្ញុំនិយាយថាទៅមើលទៅមនុស្សជុំវិញកម្មសកាវាយនិយាយសរសេរសារមួយសារគេសរសេរមួយគ្នាគេហ្នឹងជាប្រព័ន្ធហ្មងប្រហែលជាមានអា ID ប៉ិតនិងអា ID คล้ายคล้ายហើយ ID คล้ายคล้ายនេះយើងស្គាល់ទាំងអស់បោះណាណាបោះណាណានេះយើងនឹងដឹងប្រាប់ឲ្យដល់ទាំងអស់សារគេមួយហ្នឹងណា គេយកទៅផុសគ្នាគេទាំងអស់តាំងអា ID ពិត ID ខ្លាំងតែ10 account នឹងហើយពីហ្នឹងគេ copy គ្នាចែកគ្នាគេយកដល់ដាក់តាម comment ដដែលដដែលចាំគេពួកហ្នឹងខ្ញុំជ្រិញតែចេញលក្ខណៈហ្នឹងជ្រិញខ្ញុំប្លុក ID កូនចៅកម្មសខាមួយបោះអាមួយតងោឈ្មោះអីថៃស្អីគេខ្ញុំភ្លេចបាត់ហើយអតាតងោមួយនៅអែបមួយកម្មសខារាល់ថ្ងៃឈ្មោះ IV អីគេហ៊ានហ៊ានសន្យាហ៊ានធ្វើហ្នឹងហើយបងប្អូនវាយកកូពីទៅអាសាតដាលតដាលតប៉ែឡែលោតតដាលហើយនិយាយពីមួលប្រកាសណាណាមួលប្រកាស សិតតើស្អីលោកប្រធានសំរាំងស៊ីតែគ្នាគេមិនដឹងថាសារវាយកមកពីណាអាចតែគ្នាវានឹងសរសេរហើយយកមក copy ដាក់ហ្នឹងសិតតើលោកប្រធានសំរាំងស៊ីបញ្ជាខ្ញុំឲ្យវាយបហាលោកកឹមសុខាដោយសារលោកប្រធានកឹមសុខាអីមានប្រជាប្រិយភាពស្អីណាជាងអីចំណែននេះណាបើគាត់ចំណែនគាត់ចាំបាច់លាលែងចំណែនពីប្រធានបកហ៎បើគាត់ឆ្លាញ់តំណែងទួលទីចំណែនប្រជាប្រិយភាព ខ្ញុំប្រាប់រហូតមកដល់ថ្ងៃនេះខ្ញុំនិយាយឲ្យស្មោះត្រង់ណាលោកប្រធានសមរាសីរួមដល់ពេលនេះសំបីតានិយាយអ្វីអវិជ្ជមានសំបីតាមួយម៉ាត់ប៉ះពាល់លោកប្រធានកម្មសង្ខាក៏អត់ដែរខ្ញុំនិយាយឲ្យត្រង់មកខ្ញុំនិយាយដោយត្រង់អត់ដែរទេគាត់មិនដែលប៉ះពាល់លោកប្រធានកម្មសខាមិនថាប្រជុំ ថ្នាក់ដឹកនាំកពូលមិនថាប្រជុំជាមួយថ្នាក់ដឹកនាំបណ្ដាញអត់ទេបាត់ទេសំបីតាមន្ត្រីជំនាញខ្លួនគាត់ សំបីតាបង Master Ren បងអេចអៀងមីងមូសុខួរបងឡុងរី បងសចន្ទដេតលាក់លោកអ៊ុំសមានលាក់ក៏មិនដែលទេមិនដែលឲ្យទៅប៉ះពាល់លោកប្រធានកម្មសខាសំបីរបស់គាត់ដែរមិនដែលទេខ្ញុំប្រាប់មកទេ thì 여러분들 얘에 대해서 먹기 chặt, mà đang có thì anh đang thêm tử dương đó mà nữ kiếm tử mưa ở khơi vì lại còn đặt khóc nè chẳng vậy tha p là cô kê quay và hai chiếc xe lúc khi mà cha chỉ bị lướt tầm cao lướt tầm cao vì vì chúa là បងប្អូនទៅមើលថាភាសាគេនឹងយកមកចែកចាយ copy ផាស copy ផាសគ្រប់កន្លែងអញ្ចឹងមកខ្ញុំប្លុកមួយចោលខ្ញុំកម្រប្លុកមកហ្នឹងកម្រហើយថាប្រាប់មុនទៀតណាខ្ញុំប្រាប់ថាកុំផុសអាដដែលដដែលហ្នឹងផុសដដែលឡើយខ្ញុំប្លុកចោលហើយដូចស្អីទី1វាបង្ហាញថាមនុស្សហ្នឹងអត់មានគូយល់ទេពីព្រោះអីអត់មានកំណត់ថ្មីអត់មានចំណេះ បានជាយកអាសាដដែលដដែលនឹងយកទៅផុសដដែលដដែលគ្រប់កន្លែងមួយថ្ងៃពីរថ្ងៃបីថ្ងៃបួនថ្ងៃប្រាំថ្ងៃ10ថ្ងៃមួយអាទិត្យទៅអាទិត្យយកអាសាដដែលហ្នឹងយកទៅផុសក្នុងខមមិននេះនេះមិនមនុស្សវាអត់ខួរណាមនុស្សវាអត់មានកំណត់ថ្មីអត់មានចំណេះគឺតែទីឡែកខ្ញុំអត់ជួយចិត្តមនុស្សចឹងទេនិយាយដល់ខ្ញុំអត់ជួយចិត្តមនុស្សចឹងប្រឡប់ចោលលើទៀត viên chữa tiền, cô trao cầm gà sao mà nước trung bình, à, sao mà nước chung đất á em lý nhá <laughs> à, lùi một thiên này lùi của thiên nó lại đâu rồi do rất ta vào nước xử lý chẳng chân vô màu ấy ngọt đặt trung bình luôn nhóm mua chết đấy. ហើយបងប្អូនមើលទៅតើពួកគេក្លាហានអីនៅក្នុងស្រុកណាអត់មានទេគឺគ្មានប្រយោជន៍អីមិនដឹងធ្វើការអីជា ប្រយោជន៍ដល់ជាតិទេរាល់ថ្ងៃមួយថ្ងៃមួយថ្ងៃបើកមាត់បិទមាត់វាយតាលោកធានសំរាមស៊ីលើកតម្កើងកម្មសថាបច្ច័យបច្ចោលើកតម្កើងសុទ្ធតែស្អីស្អីណាបងប្អូនទៅមើលសារហ្នឹងទៅណាឥឡូវហ្នឹងឃើញអ្នកសារថ្មីសុទ្ធតែមានតម្លៃជាសកលពិភពលោកអីលើកមាត់លើកមុខអីអាបងប្អូនមួយមកពីកូរ៉េសុទ្ធតែ ការអញ្ជើញនេះសិតតែស្អីគេធ្វើឲ្យអាដែងលើកមុខលើកមាត់ប្រទេសកម្ពុជារីករដ្ឋាភិបាលកម្ពុជាជុំលើកមុខលើកមាត់រីករដ្ឋាភិបាលកម្ពុជាទៅមើលសារទៅនៅក្នុងកម្រិតនេះគេមានន័យយ៉ាងម៉េចលើកមុខលើកមាត់រីករដ្ឋាភិបាលកម្ពុជាមានន័យយ៉ាងម៉េចណាយល់ទេ ខ្ញុំចង់បញ្ជាក់ឲ្យចេះរឿងគេអញ្ជើញហើយមុនវងមុនដំបូងគេនាំគេអួតចេះគេថាសិតតាប្រទេស G7 G20 បងប្អូនដែរ G7 G20 ប្រទេសខ្លះខ្លះដែរ G7 ដូចជាមានអាមេរិកណាអង់គ្លេសអាល្លឺម៉ង់អ៊ីតាលីជប៉ុនបារាំងអីឡាក់ឡាហ្នឹងដែលជាប្រទេសធំធំមហាអំណាចសេដ្ឋកិច្ចហ្នឹងហើយ G20 ដូចរងថ្ងៃដូចកូរ៉េចោលចូល G20 កូរ៉េដំបូងណាយើងឃើញថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងអស់នឹងគេរៀបចំប្រជុំមិនសិតថាស្អីណាជាមហាកតយុសដែលលោកធានកឹមសុខាត្រូវបានប្រទេសមហាអំណាច G20 G10 G7 អីអញ្ជើញចូលរួមជាវាគ្មិនអីណាជាអីណាអូបែរឡោតាមពិតយល់ច្រឡំអញ្ចឹងមកខ្ញុំចង់និយាយថាពួកគេខ្វះការស្រាវជ្រាវណាស់មុននិយាយស្អីមួយគឺទៅនិយាយតាមអារម្មណ៍លើកតម្កើងឬគ្មានការពិត អង្គការសាប់មីនឹងគឺជាអង្គការ Global Solution ណាអង្គការនឹងជាអង្គការក្រៅរដ្ឋាភិបាលយូយូគេរៀបចំវេទិកាម្ដងវេទិកាអន្តរជាតិម្ដងហើយឆ្នាំនេះគេរៀបចំនៅបេរលីននៅខាងធ្វើប្រហែលឆ្នាំដោយសារកូវីដហើយធ្វើនឹងគឺដើម្បីអីគេអញ្ជើញណាគេអញ្ជើញអ្នក កម្មជនខាងជំនាញសិទ្ធិមនុស្សអ្នកស្រាវជ្រាវផ្សេងផ្សេងបរិស្ថានមានអ្នកនយោបាយមានគឺថាទាំងអស់ដើម្បីអីមកស្រាវជ្រាវវិភាគសាគ្នាផ្ដល់ជាគំនិតយោបល់ហើយគេយកអានឹងធ្វើចងក្រងធ្វើជា recommendation ដាក់ជូនទៅ ប្រទេស G7 និង G20 ថាពិភពលោកវាមានបញ្ហាចេះណាយើងត្រូវការ ស្នើសុំឲ្យមានដំណោះស្រាយបែបនេះណាយកទៅឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងអស់នឹង ក្រមប្រទេសទាំងអស់នឹងយកទៅពិចារណានឹងជួយជំរុញកែសម្រួលឬក៏ធ្វើយ៉ាងម៉េចដើម្បីជៀសវាងកុំឲ្យមានបញ្ហាក្នុងសង្គមរឿងបរិស្ថានរឿងហិង្សារឿងកុមាររឿងសិទ្ធិមនុស្សរឿងស្ត្រីណារឿងសិទ្ធិកម្មករឬក៏រឿងស្អីរឿងសង្គ្រាមរឿងស្អីស្អីសពយ៉ាងទាំងអស់ណា យល់ទេមិនមែន G20 G7 គេរៀបចំទេហើយយល់ហើយគាត់ជាប្រធានបកគេអញ្ជើញខ្ញុំវាអត់មានខុសទេណាហើយមូលហេតុបានគេអញ្ជើញមិនមែនត្រូវប្រធានបកទេដោយសារគេយល់ថាលោកកឹមសុខានឹងអត់ជាប់គុកយល់ទេបងប្អូនមិនថាបងប្អូនជាប់គុកនយោបាយមិនថាបងប្អូនជាប់គុកមនសិការមិនថាបងប្អូនជាអក្រជនពិតអីយ៉ាងម៉េចទេ មិនដែលមានសារបានអង្គការណាប្រទេសណាគេទៅអញ្ជើញអ្នកជាប់គុកពិតប្រកបទេអ្នកទូទេមានតែយើងនឹងគេមើលឃើញថាយើងនឹងវាមិនមែនអ្នកទូទេមានន័យថាយើងនឹងមិនជាប់គុកទេយើងមានសិទ្ធធម្មតាបើគេអញ្ជើញយើងអញ្ចឹងរាល់ថ្ងៃនៅកុហកប្រជាជនថាខ្លួនជាប់គុកមិនទៀត ដល់ដើរនិយាយថាខ្ញុំគ្មានសិទ្ធិនយោបាយទេប៉ុន្តែទៅដើរឲ្យជួបប្រជាជននៅសៀមរាបទាយមានជ័យបាត់តបងកំពុងឆ្នាំពោធិ៍សាត់ឯណាឆ្កុយឯតង្វងតង្វងអត់សិទ្ធិនយោបាយខ្ញុំជាប់គុកស្អីគេលោកប្រធានជាប់គុកតស៊ូលះបង់ជាប់គុកជាប់គុកឯណាបើខ្ញុំចង់ដូចឥឡូវខ្ញុំចង់និយាយប្រជាជនខ្មែរ បើថាជាប់គុកដោយលោកប្រធានណាក៏ចង់ជាប់គុកដែរព្រោះជាប់គុកហើយមានលុយមានឡានសុបាយចង់ងាប់បាត់ធ្វើកាយដេកឯងដេកតែអាសុភៅក៏មានអាមីអាថោកហែហោមលុយចាយឲ្យខ្វះកើតដីកើតផ្ទះកើតវិឡាណាក៏ចង់ជាប់គុកចឹងយើងរងឯងធ្វើការតុកតុកតុកតុកពិបាកចង់ងាប់បានថាលោកប្រធានជាប់គុកផងណាហ៎ខ្ញុំបានអាបាយយើងជាប់គុកក៏ច្រើនមកលៀន2លៀនអ្នក11លៀនអ្នកបានជាប់គុកដោយលោកប្រធាន ល្អប្រៃអ្នកមានទាំងអស់គ្នាជាប់គុកឯង10លានដែរមើលអីលេខសើចវិញហ្នឹងហើយទៅជាប់គុកម្លេះម្លេះមិនដែលមានមែនតើខ្ញុំគិតថាបើសិនខ្មែរយើងវាច្រើនរងហើយបានជាប់គុកដោយលោកធានខ្មែរអ្នកមានទាំងអស់វៀតណាមពិបាក សងបាក់ស៊ីធ្វើការផងណាតុកតុកតុកតុកបែកយឺឯងវាក្តិនអាចទេបែកប្របាក់ទេណាយកទៅគិតទៅអញ្ចឹងគេយល់ឃើញថាណាតាមរយៈមន្ត្រីទូតអីសពបែបយ៉ាងប្រជុំហ្នឹងគេយល់ឃើញថាលោកកឹមសខារាល់ថ្ងៃហ្នឹងអត់ជាប់គុកទេគាត់មានសិទ្ធិសេរីភាពពេញលេញគាត់មិនមែនជាអ្នកទោសទេ អញ្ចឹងហើយបានគេអញ្ជើញគាត់ឲ្យចូលរួមកម្មវិធីនឹងណាដូចខ្ញុំបញ្ជាក់ហេតុផលគឺទី1គាត់ជាប្រធានបកសង្គមជាតិវាអត់ខុសទេគេត្រូវតែអញ្ជើញគាត់ហើយទី2កត្តាដែលសំខាន់គេយល់ថាគាត់មិនមែនជាអ្នកទូគាត់មិនជាប់គុកណាគាត់អត់មានអាណាព្យាបាលគាត់ទេគាត់មាន សិទ្ធិសេរីភាពពេញលេញគាត់មានសិទ្ធិធ្វើនយោបាយធម្មតាដោយអ្នកនយោបាយទូទៅ ឃើញអញ្ចឹងមកគេអញ្ជើញជាទូទៅបងប្អូនមិនដែលណាគេទៅអញ្ជើញអ្នកជាប់គុកទេគេមិនដែលអញ្ជើញអ្នកទោសទេមិនថាអ្នកទោសអីក៏ដោយទោះអ្នកគោះទោសម្នាក់សកាក៏គឺមិនដែលទៅអញ្ជើញទេមានតែយើងនឹងជា free man free man ណាជាមនុស្សដែលមានសេរីភាពពេញលេញអញ្ចឹងហើយតើដល់គេយល់ឃើញថាគាត់ជាមនុស្សដែលមានសេរីភាពពេញលេញថតជាប់គុកយើងគេអញ្ជើញណា ទៅដល់រឿងហ្នឹងរឿងហ្នឹងដោយសារដោយសារគាត់ហ្នឹងឯងកំដរគេតឡាការតើឥឡូវលើកទី34ថ្ងៃ23សិលវិញលើកទី34ហ្នឹងឃើញទេចូលក្លេរឿងលើកទី34ទៅឃើញទៅមើលអាពេកកូនឥឡូវគាត់សឹងលែងហ៊ានផុសហើយណាប្រហែលគេវាយខ្លាំងពេកទៅគាត់លែងហ៊ានផុសទៅមើលពេកកូនចៅគាត់មនុស្សជំនុំជុំវិញហ្នឹង ម្សិលមិញមានសម្លកូរីនោះបញ្ចុកទៀតមកហើយលះហែហោហ្នឹង10 20នាក់4 10នាក់ហ្នឹងមកទៅជួលលោកវិធានហើយជួលទៅតឡាហើយមកផ្ទះនេះបាយទៀតទៅហ្នឹងហើយជុំគ្នាបាយទឹកទៀតទៅហ្នឹងមិនលេងដែរណាលាក់ជាប់គុកមានលុយហើយអីបងប្អូនមួយខែទៅតឡាការ2ដង3ដងហើយមនុស្ស10នាក់20នាក់បាយទឹក ទៅជូនទៅហើយមកវិញបាយទឹកមកអស់លុយតិចទេទៅនិយាយលេងសើចមិនសំបីតែយើងក៏ល្វីងមកដែរធ្វើការមានសេរីភាពចុះមកអ្នកទូលេងតែអ្នកទូអត់ល្វីងមកវាមានលុយហើយមកតែហ្នឹងណា បាយទឹកអីមកទៅហឹងមួយខែពីរដងបីដងអត់ខន់មកអាប៉ាបាយទឹកអីជុំលៀងហើយជូនទៅទៅហើយអស់មួយដុល្លារកែមកបាយទឹកអីមកស្រឡាញ់អីលីសើយកខ្លួននេះគិតទៅណាតែមួយខែតែម្ដងក៏ចាត់បាយដែរយើងគ្រប់គ្នាលីសើទេអីលោកអើយលោកលីសើទេណា វាដូចជាញឹកញាប់ពេកថ្ងៃ19ម្ដងថ្ងៃ23ម្ដងមើលថ្ងៃមកទៀតទៅសាលាការទៀតមានលុយសរឿងសំខាន់នឹងអីផ្សេងខ្ញុំគិតខ្ញុំគិតថាមានលុយទោះបី10នាក់ក៏ដោយ5នាក់ក៏ដោយក៏យើងផាត់ទីដែរវាលេងសើចទេវាសំខាន់មិនមែនចំណាយស្រុកខ្មែរមិនបាយទៅពេលគ្នាប៉ុណ្ណឹងអ្នកចំណាយ10ដុល្លារ20ដុល្លារណាអត់ទេ ហើយយើងដឹងចំណូលស្រុកខ្មែរយើងមានប្រមាណឯងយកលោកវិធាននេះក៏សម្បូរសបាយណាស់ជាប់គុកសោះហ្នឹងហ្នឹងហើយប្រាក់ខែអត់មានផងហើយយើងគិតមើលចេះទៅយើងយើងគិតថាហ្នឹងបាច់ឆ្ងល់ច្រើនហ្នឹងហើយអឺអញ្ចឹងរឿងហ្នឹងដោយសារគេគិតអញ្ចឹងហើយអញ្ចឹងបានគេអត់ខ្វល់ឥឡូវចង់គេដាក់ទណ្ឌកម្មហ៊ុនសែនទៀតក៏អត់ធ្វើអីកើតដែរ ឲ្យគេចង់ឲ្យយើងទៅស្ដីទៅថាហ៊ុនសែនដាក់សម្ពាធហ៊ុនសែនឲ្យដោះស្រាយនយោបាយនេះក៏អត់ចង់ខ្ញុំមិនចេះគេខលឡោះសុំអរលោកប្រធានសំរាស៊ីបងប្អូនឃើញកាលពីអឺដើមខែពាក់កណ្ដាលខែ2គាត់អញ្ជើញទៅអាមេរិកទៅធ្វើសន្និសីទនៅអាមេរិកហើយក៏គាត់ត្រឡប់វិញឥឡូវគាត់អញ្ជើញទៅអាមេរិកជាបន្ទាន់ហ្នឹង ភាសាអីគាត់មានការប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននៅអាមេរិកប៉ុន្តែដូចខ្ញុំបញ្ជាក់អង្គការងារគឺអត់មានប្រាប់នរណាទេហើយក៏មិនសកស្រាយជាធំដុំអីដែរដោយសារគឺរឿងចរចារឿងសង្គមជាតិរឿងសង្គមជាតិនឹងការងារដំណោះស្រាយហើយប្រហែលជាខែ5គាត់ត្រូវបានអឺរដ្ឋាភិបាលអូស្ត្រាលីមន្ត្រីគេអញ្ជើញទៅបើក៏អត់មាននិយាយដែរហ្នឹងហើយ ទៅសិតតែរឿងក៏ដើម្បីស្វែងរកដំណោះស្រាយសង្គមជាតិហ្នឹងហើយខែ5ឬក៏ខែ6ក៏មិនដឹងដែរខែ4ក៏មិនដឹងដែរខែក្រោយហ្នឹងក៏មិនដឹងដែរចាំមើលសិនព្រោះខ្ញុំមិនបានស្ដាប់ច្បាស់ពេលដែលប្រជុំថ្ងៃទឹកមុននេះជាមួយលោកធានហ្នឹងហើយអញ្ចឹងខ្ញុំចង់បញ្ជាក់អញ្ចឹងណាការគាត់ធ្វើរហូតចាក់តោជាមួយការទូត បណ្ដាថាណាតកតងរឿងស្រុកខ្មែរជាពិសេសរឿងរូបធានកម្មសកាជាប់គុកណាហើយរឿងធ្វើបាតកម្មទៀមទាអីលោកប្រធានកម្មសកាដោះលែងហ្នឹងណាតាមលោកប្រធានសំរងស៊ីគាត់ថាឲ្យធ្វើទៅបណ្ដាពួកយើងអ្នកគាំទ្រ no ទុកឲ្យកូនចៅកម្មសកាធ្វើទៅវាថា no no way ព្រោះធ្វើវាមាន គុណសម្បត្តិអីផង បានតែពួកវាប្រមាការពៀនមើលងាយយើងមួយថ្ងៃមួយថ្ងៃជាប្រទេសយើងពួកវាគ្រាន់បើលោកកឹមសកាគេអឺគាំទ្រខ្លាំងណាណាសួស្ដីឡាពីណាលោកប្រធានកម្មសការមានវិជាប្រៃភាពណាខ្លាំងបកែមានអ្នកគាំទ្រពួកខ្លាំងជឿគួរឯងជឿទៅទៅធ្វើបាតកម្មទៅខ្ញុំប្រាប់បាតកម្មកន្លងមករាប់ឆ្នាំនេះ គឺលោកសំរងស៊ីគាត់អ្នកប្រាប់ឲ្យធ្វើគាត់អ្នកឲ្យថ្នាក់ដឹកនាំទាំងអស់រៀបចំពួកយើងធ្វើរហូតទៀមទៀតអស់លេងកម្មសខាឃើញទេឥឡូវពួកឯងគ្រាន់បើធ្វើទៅណាពួកអត់មានត្រឹមតែមិនអរគុណទេប្រមាការទៀនយើងទៀតពួកអស់ហ្នឹងពួកអាចុំវិញលោកកម្មសខាខ្ញុំចង់បញ្ជាក់អញ្ចឹង អញ្ចឹងឲ្យពួកវាធ្វើទៅទៅដល់ទៅខ្ញុំប្រាប់មួយជឿខ្ញុំឬមិនជឿកត់សម្ដីខ្ញុំទុកហ្នឹងមនុស្សទាំងអស់បងប្អូនខ្មែរពលរដ្ឋខ្មែរទូទៅកត់សម្ដីខ្ញុំទុកទី1មនុស្សជុំវិញលោកកម្មសខា បើមានលោកក្រៅស្រុកនេះមានប៉ុន្តែលបាត់លបាយអត់មានច្រើនទេមួយមួយមាន នឹងទី1ទី2ពួកហ្នឹងណាគឺពួកអាសំសក់ដូចនៅស្រុកខ្មែរកំចិលអត់ទៅចេះអីទេបានទ្រឹស្ដីបានរស់រឿងនឹងទី2ទី3បើឲ្យពួកវាទៅធ្វើការចឹងចឹងចំណាយពេលវេលាដូចយើងណាដេកចាំទៅជាប្រាប់មិនថានៅស្រុកខ្មែរមិនថានៅនេះទេដេកចាំទៅ បើពួកវាទៅធ្វើពួកវាគ្មានពេលវេលាទៅចំណាយទៅយ៉ាងហ្នឹងពួកវាគ្មាន ទៅមានទឹកចិត្តចំណាយលុយទៅធ្វើចឹងចឹងទេជឿខ្ញុំប្រើខ្ញុំស្គាល់មនុស្សខ្ញុំធ្វើការខ្ញុំដឹងអស់ចរិតពួកវាបងទី4បើថាបកសង្គ្រោះជាតិមានតំណែងស្រួល4ណាមិនថានៅបារាំង មិនថានៅអឺរ៉ុបទាំងអស់នេះមិនថានៅអាមេរិកទេសម្បាច់ក្បាលហូតុមុនគេប្រមូលលុយដែរយកទៅឲ្យកម្មសខាដើម្បីបានចូលកន្លែងណាជឿខ្ញុំទៅពួកអត់ទេគាត់ច្រឡំច្បាស់ធ្វើបាតកម្មរាល់ដងនៅអាមេរិកឃើញគូនកម្មសខាមកមែនពួកសំរងស៊ីវាពួកកម្មសខារៀបចំណាកូនកម្មសខារៀបចំណា តែពួកយើងគេរៀបចំហើយបានមកវាអត់ទេវាអត់សមព្រោះពួកគេហើយធ្វើបាតកម្មទៀមទាដោះលែងអូនខ្លួនឯងមកឲ្យម្ដងណាណាវាអត់សមបើសិនជាមិនមកចូលរួមសោះណាព្រោះអូនខ្លួនឯងជាប់គុកឥឡូវទៅថាទៅឲ្យពួកកូនចៅកម្មសខាទៅរៀបធ្វើ ទៅធ្វើមើលបានមនុស្សប្រមាណបើធ្វើបានណាបើសិនជាមានរៀបចំហ្នឹងបានប្រមាណក្បាលចេញមកធ្វើជឿខ្ញុំចាំសាមើលលើកលែពួកកម្មពួកសំរាំងពួកហ៊ុនសែនបាក់យាយជន់មកជួយធ្វើបងអូនកម្មសការឡអាមេរិកអូនកម្មសការហើយក្មួយបង្កើតកម្មសការទៅនាំគ្នាដឹកនាំនេះធ្វើដែលគ្រប់តបាក់យាយជន់ហ្នឹងតែថ្ងៃមុនមកដឹកនាំបាតកម្មអឺ ប្រឆាំងលោកធានសំរាស៊ីនៅកន្លែងក្រាស់ឡានមួយឆ្ងាយដាច់តែឯងប៉ាប្រហែលគីឡូពីគ្នាលោកពួកនឹងទៅជួយធ្វើបើបានមានមនុស្សខ្លះមកខ្ញុំប្រាប់ថាចាំសម្ដីខ្ញុំទុកពួកហ្នឹងបើវាមានកំណត់ទេមែនអ្នកនៅក្រៅស្រុកអ្នកក្នុងស្រុកដែលវាអួតខ្លែងខ្លែងខ្លែងខ្លែងធ្វើនយោបាយអត់រត់អ្នកមានអ្នកក្នុងស្រុកស្មោះពូក្នុងស្រុកធ្វើក្នុងស្រុកបានឈ្នះទៅឈ្នះទៅ của gái mi là ca hay ta ở đó nó không giống của gái như ta nói chung với đồng thiên ấy ta nó như thế là nó nhạc lăng miên cẩm nất miên vô từ xa miên cô ca nó biết là hát khó tí nó thơ thơ thơ chứ nào không gian này cái ai ta hay là lộ thiên mà họ lộ cái gì mà thiên bại ta đặt cô ca thôi đặt phái ca thôi đại dột ra nó biết thơ thơ đây chụp tập thấy bù long long ấy ណាខ្លាំងបើខ្លាំងជាងសំរាំងស៊ីបើខ្លាំងជាងខ្ញុំខ្លាំងជាងពួកយើងទាំងអស់គ្នានេះធ្វើទៅអូឃើញស្នាដៃលងលងស្អីនៅក្នុងស្រុកអត់ចេះរត់ចោលស្រុកមានតែច្បាំងក្នុងស្រុកឯងបាត់ឈ្នះហ៊ុនសែនគេច្បាំងហើយអាណាគេខាត់នៅក្នុងស្រុកអីតាខ្ញុំមានតែចោមដៃចោមជើងអីណាបើថាខ្ញុំទៅនៅក្រៅស្រុកអូខេថាទៅខ្ញុំនៅក្រៅស្រុកមែនមានធ្វើអីខ្ញុំមកស្រែកមែន ប៉ុន្តែនៅក្នុងស្រុកស្រែកទៅគេធ្វើទៅអ្នកណាខត់ទេមានអាណាចង់ឯងចង់ជើងទេអស់លោកអ្នកខ្លាំងអ្នកបកែមានសមត្ថភាពបកែយុទ្ធសាស្ត្រសិស្សលោកប្រធានកម្មសខាបកែយុទ្ធសាស្ត្របកែគោលនយោបាយបកែដឹកនាំអញ្ជើញទៅលោកប្រធានកម្មសខាប្រធានបាក់ស្រាប់ហើយអស់លោកនោះជប់ឲ្យលោកប្រធានស្រាប់ហើយដាក់ផែនការទៅធ្វើទៅឲ្យឈ្នះទៅខ្ញុំសោះហត់ ខ្ញុំហត់និយាយតាមត្រង់ឥឡូវនេះហើយក៏មិនបាច់ភ័យរឿងខ្ញុំទៅដដើមសំណែងខ្ញុំប្រាខ្ញុំថាឡើយកឹមសខាឈ្នះជាជីវវិធីប្រាឲ្យឈ្នះខ្ញុំទៅដដើមតំណែងទៅបីលោកធានឈ្នះខ្ញុំនិយាយហើយហើយជាមួយថ្នាក់ដល់ជាមួយគ្នាយើងខ្ញុំថាបើឈ្នះទៅស្រុកវិញខ្ញុំអូទៅកន្លែងខ្ញុំទិញដីទិញអីមកកន្លែងដាច់ស្រយាលមួយទៅនៅហើយ ខ្ញុំទៅដាំតគួនដាំស្ពៃធ្វើផ្ទះមួយស្អាតដោយជាប់មាត់ទឹកទៅរស់នៅយ៉ាងសុខសាន្តខ្ញុំមិនអត់ទៅខ្វល់ហើយរឿងតំណែងស្អីហ្នឹងទេបើអស់លោកមានសមត្ថភាពដឹកនាំស្រុកទេសរីចម្រើនដូចគេខ្ញុំទៅដេកស្ដាប់ភ្លេងស្ដាប់ខ្លុយស្ដាប់ត្រតែងកំណាតសរសេរសភៅវិញជឿខ្ញុំទៅសុំទោសទៅជឿទៅធ្វើទៅខ្ញុំអត់ទៅដណ្ដើមទេមើលមុខខ្ញុំទៅ មនុស្សខ្ញុំមកអត់មានទៅស្រឡាញ់អំណាចទួលទីបនស័កអីទេណាហើយដូចមកប្រមាថការទៀងខ្ញុំសិតតែឯងបកែឯងប្រឹងប្រងើស្រែកធ្វើកញ្ចក់ហ៊ុននៃសំរាំងស៊ីដាច់ថ្លៃដោយសារតំណែងចោលងាប់បងខ្ញុំថាឡើយតំណែងខ្យល់តំណែងពិតប្រកបក៏ខ្ញុំអត់យកដែរបើសិនជាឈ្នះហើយខ្ញុំអត់ខ្វល់ទេខ្ញុំអត់ចំណាយមកហ៊ូណាទេ ឲ្យតែបងប្អូនណាមានសមត្ថភាពយុវជនយើងក្រោយក្រោយដែលខ្លាំងពូកែចង់ទៅធ្វើគេខ្ញុំរីកមែនឲ្យគេហើយខ្ញុំជឿទោះបីខ្ញុំមិនមែនថ្នាក់នាំកពូលក៏ដោយបើថាខ្ញុំរីកមែនណាយ៉ាងហោចណាស់ក៏ថ្នាក់ដឹកនាំយើងខាងលើក៏ស្ដាប់ខ្លះដែរជឿខ្ញុំទៅវាប៉ុណ្ណឹងខ្ញុំមិនមែនអ្នកប្រាជ្ញអ្នកបណ្ឌិតអីទីអង្គលោកអីជឿខ្លាំងអីទេគាត់ថាថ្នាក់ដឹកនាំគាត់មានសភៈវិនិច្ឆ័យណាគាត់មិនមែនកូតាខាង សំរាំងស៊ីមនុស្សដែលនៅជុំវិញសំរាំងស៊ីមិនមែនយកលុយទៅដាក់ទិញតំណែងទេទី1គឺភាពស្មោះត្រង់ទី2មានអារម្មណ៍កតេជាតិហើយនឹងការងារបាទឯងអត់ធ្វើការអីសោះយកលុយទៅដាក់ឲ្យគេដើម្បីទៅតំណែងដេកចាំទៅគ្មានថ្ងៃនឹងកើតឡើងទេនៅក្នុងខាងនេះខ្ញុំប្រាប់តើរួចទេ នឹងគាត់ចង់បញ្ជាក់អញ្ចឹងទេណាហើយមិនបាច់ឆ្ងល់រឿងខ្ញុំអីអញ្ចឹងទេមិនបាច់ភ័យទេធ្វើទៅនាំគ្នាធ្វើទៅធ្វើឈ្នះទៅលោកប្រធានបោះអស់លោកនោះជាប្រធានបាក់ហើយអស់លោកនៅជុំវិញលោកប្រធានរងថ្ងៃហើយជុំក្បាលនេះរងថ្ងៃដាក់ទៅខ្លះបកែនោះក្នុងសុកស្រាប់ហើយបាច់ឈប់ឈប់យកពេលយកវេលាមកចំណាយមកដៀលប្រមាណការទៀនខ្ញុំអ្នកក្រៅសុកវាអត់មានប្រយោជន៍ទេយកពេលនឹងទៅរៀបចំផែនការរៀបចំអីធ្វើការងារទៅឲ្យជោគជ័យទៅ វាប៉ុណ្្នឹងឯងខ្ញុំសប្បាយចិត្តហើយនិយាយតាមផងណាខ្ញុំវាជួយអបអមិនចឹងទេបងប្អូនមែនទេមកទៅជាណែនទេហ្នឹងហើយអត់ធ្វើគឺសាច់ការវាប៉ុណ្្នឹងឯងថាខ្ញុំណាវាប៉ុណ្្នឹងហើយគឺខ្ញុំបញ្ជាក់ខាងលោកប្រធានកម្មសកាត្រូវទៅជប់អានឹងសាររបស់ខ្ញុំហើយចាំបើថាខ្ញុំវាយវិញហើយខ្ញុំតបវិញហើយខ្ញុំតបអត់ដល់ដៃទេ ព្រោះខ្ញុំបើថាខ្ញុំវាយទៅណាខ្ញុំវាយអត់ដល់ដៃហ៊ុនសែនខ្ញុំវាយរហូត10ឆ្នាំ20ឆ្នាំអ្នកខ្លះនៅណាយដកថយសម្រាប់ឈឹងខ្លះបានមួយឆ្នាំ2ឆ្នាំ3ឆ្នាំបាត់ប្រោលដោយសារបញ្ហាគ្រួសារកូនចៅកាយតែខ្ញុំនេះសុំទោសទៅខ្ញុំឆាន់ឆានីសុំទោសទៅខ្ញុំប្រាប់ រឿងគូសារក្តីរឿងកូនចៅក្តីរឿងការងារក្តីអត់មានខលទេរឿងហ្នឹងក៏នៅតែរឿងហ្នឹងរឿងប្រទេសជាតិក៏នៅតែរឿងប្រទេសជាតិដដែលខ្ញុំប្រាប់អត់មានប្រែប្រួលគឺយកចិត្តទុកដាក់ទាំងអស់វាយទាំងអស់អត់ភ្លេចទេអត់បោះបង់ឧត្តមគតិទេអត់បោះបង់ទិសដៅខ្លួនទេខ្ញុំប្រាប់គឺច្បាស់អញ្ចឹងហើយបើថាខ្ញុំវាយ បើមិនកែប្រែខ្ញុំវាយទៅលើចាប់បានមិនថាខ្ញុំវាយហូតដល់ដួលអីទេណាអើព្រោះលោកប្រធានមហាអស្ចារ្យខ្ញុំវាយគាត់ដួលព្រោះពួកគេអួតតាមអ្នកមានគេអ្នកសេទៀតណាគេថាអ្នកណាដែលប្រមាថរិះគន់វាយមហាលោកប្រធានងាប់អស់ច្រើនណាយីមិនលេងសើចទេ លោកវិធានមានអំណាចដល់ម្លឹងពេកខ្ញុំចង់ខ្លាចហ្នឹងអូយយយឥឡូវខ្ញុំឃើញកូនចៅមានសេហ្នឹងហើយអូយព្រះបារមីលោកវិធានដល់ម្ដងផងដល់ការអំណាចផងហើយខ្លាំងណាស់ហ្នឹងហ្នឹងអញ្ចឹងខ្ញុំចង់និយាយអញ្ចឹងអញ្ចឹងលោកកឹមសខាគាត់គួរតែគិតណាទោះបីជាគាត់ធ្លាប់សរសេរសារឌឺដងអីយ៉ាងម៉េចខ្លះអូខេខ្ញុំបានអនុគ្រោះហើយ ខ្ញុំមិនប្រកាន់ទេប៉ុន្តែគាត់ទី1ក្នុងនាមជាអ្នកដឹកនាំកម្ពុជារបស់បកទៅឈប់ប្រើភាសាឌឺដងផ្ដោតទៅលើគោលនយោបាយស្អីសិតតើខ្ញុំកំសខាមិនដែលរត់ចោលប្រទេសមិនមែនធ្វើនយោបាយជើងមិនជាប់ដីទេទេមកជប់ទៅអាភាសាថោកទៀតអញ្ចឹងអាហ្នឹងភាសាឌឺដងគ្នាឯងណាធ្វើជានេះដឹកនាំអីអញ្ចឹង អាខ្ញុំចង់និយាយចំណុចដែលថោកទៀតមួយអាហ្នឹងដែលកម្មសុខាគាត់ប្រើខ្ញុំអត់ចូលចិត្តណាកុំនិយាយចឹងចឹងសូម្បីតែខ្ញុំខ្ញុំមិនដែលនិយាយផងណាវាអត់សមនោះទេណាភាសាហ្នឹងគឺវាអត់អត់អត់សមចេញពីមាត់លោកកម្មសុខាអាហ្នឹងចង់បញ្ជាក់ទេបើថាកូនចៅហ្នឹងវាភ្លាវហើយវាវាខ្វះសតិខ្វះឧត្តមគតិអាហ្នឹងវាផ្សេងទេ បើថាគាត់គ្រប់គ្រងពួកអស់នឹងមិនបានអានឹងវាតាមបណ្ដាទៅបើរឿងហ្នឹងឯងគាត់បដៅគាត់ពេញចិត្តអាហ្នឹងគាត់ស្រឡាញ់ពួកអាមនុស្សសេរីហ្នឹងណាស្រឡាញ់ពួកអាស្អុយអស់ហ្នឹងហ្នឹងណាអញ្ចឹងខ្ញុំក៏ចង់និយាយថាលោកកឹមសុខាគាត់គួរតែប្រជុំអាខ្សែឌឺដងក្នុងនាមជាមេរងរងទី1ទី2ត្រូវប្រជុំមនុស្សប្រជុំវិញខ្លួនហ្នឹងឲ្យវាយប្រហារលោក ប្រធានសំរងស៊ីហើយយើងដឹងហើយដូចខ្ញុំបញ្ជាលោកខាងលោកប្រធានសំរងស៊ីមិនដែរចាប់ផ្ដើមដូចខ្ញុំខ្ញុំចាប់ផ្ដើមក៏ខ្ញុំមិនមែនចាប់ផ្ដើមឲ្យបកក៏ខ្ញុំមិនមែនជាមន្ត្រីចំណិតរបស់គាត់ដែរដោយឡែកមនុស្សនៅខាងកម្មការគឺជាមន្ត្រីចំណិតអានឹងដែលវាប៉ះពាល់ផ្លូវចិត្តផ្លូវអារម្មណ៍ហើយគោលនយោបាយបកក្នុងសាមគ្គីបកណាអានឹងដែលយើងត្រូវយល់អ្នកគ្រប់គ្រងផ្សេងផ្សេងអានឹងរឿងផ្សេងនេះ ចង់អាណានិយាយអីនិយាយទៅបងប្អូននេះបងប្អូននោះណាឧទាហរណ៍ថាលោកធីរីឌីម៉ូក្រាតលោកស្រីសុភាលោកស្រីតុលាអូនចំផាតឬក៏អូនយីណាអីគាត់វាយលោកកឹមសខាហើយឬរបស់គាត់ណាអ្នកបងប្អូនជាអ្នកស្រឡាញ់បកសង្គមជាតិណាណាឬក៏សកម្មជន ដ៏សំខាន់យករឿងធម្មតាវាយវាយទៅយើងទៅយកសម្ដីទាំងអស់ហ្នឹងយកមកវាពណ៌ហើយវាយប្រហាគ្នាយើងមិនថាយើងជាមន្ត្រីជុំវិញថ្នាក់ដឹកនាំមានន័យថាយើងជាផ្នែកជាចំមុខយើងជាមន្ត្រីផែនការជាមន្ត្រីគោលការណ៍ជាមន្ត្រីវិន័យណាជាមន្ត្រីយុទ្ធសាស្ត្រណាជាមន្ត្រីដាក់ទិសដៅអនុវត្តផែនការសម្បីសម្រាប់គោលដៅ រឿងអីមួយយើងបបាច់បបោចយកអារឿងអស់ក្នុងវាយប្រហារគ្នាឯងដើម្បីធ្វើឲ្យមានការប៉ះទង្គិចផ្លូវចិត្តឆ្លោះទាស់ទែងគ្នាទៅអីហើយខ្ញុំចង់បញ្ជាក់អញ្ចឹងរបបជប់ទៅតែលោកកម្មសខាគាត់គួរជប់ទៅហើយជាភាសាបរិយល្អជប់ប្រើពួកមនុស្សអុយទាំងអស់ហ្នឹងទៅវាប៉ុណ្ណឹងហ្នឹងហើយ ចឹងអរគុណបងប្អូនច្រើនណាស់ហ្នឹងហើយបានស្ដាប់បបាច់បបោចពីនេះនោះណារឿងមួយក្រែនោះក៏ច្រើនហ្នឹងហើយមិនតបាននិយាយហ្នឹងហើយជាមួយមាន feel ហ្នឹងហើយអាចជជែកគ្នាលេងទៀតហ្នឹងហើយខ្ញុំដល់បងធ្វើការឡើងទៅទៀតហ្នឹងហើយណាជួបបងប្អូនទាំងអស់គ្នាសុខសប្បាយហ្នឹងហើយហើយយើងអាចជួបគ្នាថ្ងៃណាទៀតហ្នឹងហើយហ្នឹងហើយហើយចូលអរគុណច្រើនបងប្អូនអរគ្នាដែលបានចូលរួមស្ដាប់លេងហ្នឹងហើយបាទជួបបងបាទអរគុណជំរាបលាបាទ